បាទជាបឋមខ្ញុំប្រកាសណាសូមក្រាបថ្វាយបង្គំព្រះធេរានុត្រៈគ្រប់ព្រះអង្គសូមជម្រាបសួរបងប្អូន ជនជាតិខ្មែរទាំងក្នុងប្រទេសនិងក្រៅប្រទេសជាទីគោរពរាប់អាន ជាទីនឹករលឹកបាទបាទវិលមកជួបគ្នាសាជាថ្មីម្ដងទៀតកម្មវិធីសំឡេងជនភៀសខ្លួនផ្សាយចេញពីរដ្ឋតិចសាសសហរដ្ឋអាមេរិកបាទបាទវេលាស្មើនេះគឺម៉ោង9:30នាទីយប់នៅសហរដ្ឋអាមេរិក ហើយម៉ោង9:30នាទីថ្ងៃនៅ ប្រទេសកម្ពុជា បាទអរគុណបងប្អូនជនជាតិថ្ងៃនេះយើងមានវិក្មិនកិត្តិយសរបស់យើងរហូតដល់3នាក់ហើយចិត្តថ្ងៃនេះខ្ញុំជាអ្នកសម្របសម្រួលបាទបងប្អូនជនជាតិសូមជួយចែករំលែកនៅការផ្សាយរបស់យើងដែលក្រមយុវជនយើង បានខិតខំធ្វើកិច្ចការនេះដើម្បី សង្គមជាតិហើយថ្ងៃនេះផងដែរប្រធានបទរបស់យើងគឺយើងនិយាយអំពី ការលុបឈ្មោះបេក្ខភាពបេក្ខជនរបស់គណៈបកភ្លើងទៀនពីកោជបដែលកោជបនោះបើយើងមើលទៅគឺចេញមកពីកោតាគណៈបកប្រជាជនបាទអរគុណបងប្អូនជនជាតិហើយឥឡូវនេះជាកិច្ចចាប់ផ្ដើមខ្ញុំសូមជម្រាបសួរពីមិនទាំង3រូបហើយ អឺសូមជម្រាបសួរមុនគេ គឺលោកម៉ៅវិបុលថាលោកម៉ៅវិបុលសុខសប្បាយទេបាទបាទសូមជម្រាបសួរខ្ញុំសុខសប្បាយធម្មតាទេបងប្អូនជនជាតិខ្មែរហើយតែយើងដឹងហើយថាប្រទេសកម្ពុជាយើងមិនសប្បាយទេតែទោះបីយើងនៅទីនេះបានសុខតែកាយតែចិត្តយើងនៅ ក្នុងប្រទេសកម្ពុជាមានការលំបាកជួបជាមួយនឹងប្រជាពលរដ្ឋខ្មែរឃើញប្រជាពលរដ្ឋខ្មែររងគ្រោះអញ្ចឹង ពុកម៉ែបងប្អូនតស៊ូបន្តទៀតដើម្បីប្រទេសជាតិយើង ហើយយើងជួយដើម្បីជាតិយើងបន្តការផ្លាស់ប្ដូរនៅកម្ពុជាបាទបាទអរគុណលោកម៉ៅបលឥឡូវបែរទៅលោកជុនវៀនវិញម្ដងតើខាងលោកជុនវៀនសុខទុក្ខយ៉ាងណាដែរបាទ បាទជាបឋមខ្ញុំបកាណាសូមក្រាបថ្វាយបង្គំព្រះធេរានៅទីរៈគ្រប់ព្រះអង្គហើយសូមជម្រាបសួរទៅដល់បងប្អូនជារូបជាតិខ្មែរទាំងក្នុងនិងក្រៅប្រទេសហើយជម្រាបសួរលោកអ្នកសខុនដែលជាអ្នកសម្របសម្រួលហើយលោករិនរតនៅជាវិក្កាមនៅក្នុងកម្មវិធីនៅថ្ងៃនេះផងដែរហើយលោកម៉ៅវិបុលផងដែរបាទអឺសម្រាប់សុកទុករបស់ខ្ញុំមកកាន់ទឹកដីសហរដ្ឋអាមេរិកនេះគឺសុកទុកជាធម្មតាហើយ ជាពិសេសគឺឥឡូវនេះគឺនៅតែតិចមិនទាន់គេហៅថាបាត់តិចទេព្រោះតែគ្រាន់តែវាបន្ថយការតិចខ្លះហើយពិសេសគឺការធ្លាក់ស្នូហ្នឹងក៏ផ្អាកដែរហើយក៏បានពណ៌នាំមកនៅទឹកភ្លៀងវិញម្ដងហើយក៏ឥឡូវនេះគឺចាប់ផ្ដើមមានគេហៅថាស្មៅអីលាស់ជាបន្តបន្ទាប់ហើយដល់រដូវ spring ដល់រដូវជិតដល់រដូវ scary ហើយបាទអញ្ចឹងគឺថា នៅនេះគឺសុខសប្បាយជាធម្មតាហើយក្រុមគ្រួសារក៏សុខសប្បាយដែរហើយពិសេសគឺកំពុងតែសកម្មជាមួយនឹងបងប្អូនយើងដែលនៅក្នុងរដ្ឋ Rhode Island ដើម្បីចូលរួមក្នុងខាថាចូលរួមទៀមទានៅលទ្ធិជាតិតៃជូនប្រទេសកម្ពុជាយើងផងដែរបាទសូមអរគុណបាទបាទអរគុណហើយលោកអឺជុនវៀនឥឡូវបែរទៅលោករិនរតវិញម្ដងហើយតើទុកយ៉ាងណាដែរបាទជាដំបូងខ្ញុំបាទរិនរតសូម ជំរាបសួរដល់បងប្អូន ជនរួមជាតិខ្មែរទាំងក្នុងនិងក្រៅប្រទេសខ្ញុំពិតជានឹករលឹកបងប្អូនជនរួមជាតិមែនទែនហើយខ្ញុំឃើញថាបងប្អូនប្រជាពលរដ្ឋខ្មែរដែលស្រឡាញ់ជាតិស្រឡាញ់ទឹកដី និងលទ្ធិប្រជាធិបតេយ្យចង់ឲ្យប្រទេសកម្ពុជា មានការផ្លាស់ប្ដូររបបប្រជាការហើយការគ្រប់គ្រងរបស់បងប្អូនមកលើយុវជនសកម្មជន របស់គណៈបក្សសង្គ្រោះជាតិ ក៏ដូចជាយុវជនដែលស្រឡាញ់ជាតិនៅ ក្រៅប្រទេសក៏ដូចក្នុងប្រទេសខ្ញុំជឿជាក់ថាមិនយូរទេប្រទេសកម្ពុជារបស់យើងនឹងរួចផុតពីរបបរាជការបើយើង ជាកូនខ្មែរយើងនៅតែសាមគ្គីគ្នាពូតដៃដើម្បីអឺផ្ដួលរំលំរបបរាជការដែលជារបបមួយដែលយើងដែលពិភពលោកស្អប់ខ្ពើម ហើយរបបរាជការនៅ ពិភពលោកហ្នឹងគឺវានៅសល់តិចតួចមែនទែន នៅលើពិភពលោកហើយយើងមិនចង់ឲ្យមានមេដឹកនាំផ្ដាច់ការនៅក្នុងប្រទេសកម្ពុជារបស់យើង ដែលកាន់អំណាចជាង30ឆ្នាំមកនេះធ្វើទុកបុកម្នេញទៅលើប្រជាប្រដ្ឋខ្មែរជាពិសេសគឺការបបិទសិទ្ធិសេរីភាព និងធ្វើការធ្វើទុកបុកម្នេញចាប់សកម្មជនក៏ដូចជាយុវជននយោបាយក៏ដូចជាយុវជនបដិឋាន ដាក់ពន្ធនាគារទាំងអយុធធម៌ អញ្ចឹងយើងក្នុងនាមយើង ជាអ្នកស្រឡាញ់លទ្ធិប្រជាធិបតេយ្យសិទ្ធិសេរីភាពយើងអត់ចង់ឃើញអំពើនេះកើតឡើងមកលើ ប្រជាពលរដ្ឋខ្មែរយើង ដែលយើងធ្លាប់រងគ្រោះ ពីមួយសតវត្សទៅមួយសតវត្សដែលខ្មែរយើងតែងតែរងគ្រោះដោយសារតែមេដឹកនាំប្រជាអឺដែលមានចិត្តដែលមានចិត្តចង់គ្រប់គ្រងអំណាចតពូជតត្រកូល ដោយរបបដឹកនាំសពថ្ងៃជាពិសេស គឺលោកហ៊ុនសែនតែម្ដងបាទសូមអរគុណបាទអរគុណហើយលោករិនរតហើយអរគុណបងប្អូនជនជាតិបាទហើយយើងខ្ញុំសូមខន្តីអភ័យទោសផងដែរហើយពីថ្ងៃនេះដោយសារតែក្រុមការងាររបស់យើង មានធុរៈហើយមិនបានអញ្ជើញវាគ្មិនចូលរួមក្នុងការបកស្រាយហើយក៏មិនបាន ផ្សាយរយៈពេល2ថ្ងៃហើយបាទអរគុណហើយជាកិច្ចចាប់ផ្ដើមយើងសូមស្វាគមន៍ ប្រិមិត្តរបស់យើង គឺនីរ៉ាក៏ដូចជាអឺច័ន្ទវ៉ាន់ក៏ដូចជាពៅឌីក៏ដូចជាគ្រីស្ទីណាអឺកាំងក៏ដូចជាអឺអឺសេកលីនដាក៏ដូចជាជីណានផងដែរក៏ដូចជាសារ៉ាយីបានក៏ដូចជាអឺ អឺបងប្អូនប្រិយមិត្តផ្សេងផ្សេងទៀតដែលយើងមិនបានរៀបរាប់ឈ្មោះអស់បាទអរគុណបងប្អូនជួយរំចិត្តឥឡូវនេះអឺខ្ញុំសូមអឺដាក់សំណួរទៅលោកឈុនវៀនមុនគេតែម្ដងបាទហើយថ្ងៃនេះគឺយើងពិភាក្សាអំពីការលុបបេក្ខភាពអឺគណៈបកភ្លើងទៀនចេញពីបញ្ជីអឺបញ្ជីឈ្មោះអឺក្រោយពី ការដាក់បញ្ជីរបស់បេក្ខភាពរបស់គណៈបកភ្លើងទៀនឃើញថាក្នុងករណីនេះវាមាន2ទី1គឺគណៈបកប្រជាជនមេឃុំគណៈបកប្រជាជនជាអ្នកបដិងឲ្យលុបឈ្មោះហើយទី2គឺប្រជាបរតសាមញ្ញគាត់ជាអ្នកបដិងហើយត្រូវបានកោជបនឹងលុបឈ្មោះបេក្ខភាពរបស់គណៈបកភ្លើងទៀនមិនឲ្យមានការឈោឈ្មោះហើយគេលើកហេតុផលថា គណៈបកភ្លើងទៀនបេក្ខភាពរបស់គណៈបកភ្លើងទៀននឹងគឺអឺអត់ចេះអសហាអត់មានសញ្ញាបត្របរិញ្ញាបាក់ដប់អីជាដើមចឹងទៅហើយគឺក៏យកហេតុផលទាំងនោះទៅលុបឈ្មោះពួកគាត់មិនអោយឈរនៅក្នុងមូលដ្ឋាន ដែលបើយើងនិយាយអំពីការលុបឈ្មោះហ្នឹងតលតែអឺគេថាតលតែបេក្ខភាពហ្នឹងដកឈ្មោះឬមួយ គណៈបកប្រធានគណៈបកនិងលុបឈ្មោះទៅគេហៅថាកោជបនឹងបានត្រូវបានដកឬមួយលុបឈ្មោះក៏ប៉ុន្តែនេះគឺទី1គឺកូតាគណៈបកប្រជាជនដែលជាគេហៅថាឃុំមេឃុំនៅ ក្នុងតំបន់នោះគឺបានដឹងឲ្យលុបឈ្មោះហើយនឹងប្រជាប្រដ្ឋហើយត្រូវបានកោជបនឹងលុបឈ្មោះតម្ដងហើយយើងដឹងស្រាប់ហើយថា ប្រប្រធានកោជបនឹងគឺ គឺប្រាច័ន្ទដែលមក ពីកូតាគណៈបកប្រជាជន ដែលជាមន្ត្រីរបស់គណៈបកប្រជាជនឥឡូវខ្ញុំបែរទៅលោកឈុនវៀនវិញម្ដងថាតើការលុបឈ្មោះរបស់កោជបទៅលើបេក្ខភាពរបស់គណៈបកភ្លើងទៀននឹងវាត្រឹមត្រូវដែរទេលោកឈុនវៀនបាទបាទអរគុណលោកអ្នកសគុណដែលជាបានផ្ដល់សំណួរដ៏ល្អគឺដូចជាសំណួរសម្រាប់ខ្ញុំមុនគេតែម្ដងបាទអរគុណមែនទែនបាទ បាទពាក់ព័ន្ធទៅនឹងការលុបឈ្មោះហ្នឹងបើយើងនិយាយឲ្យស្រួលស្ដាប់ទៅវាហាក់បីដូចជារឿងមួយដែលអឺគេថាពិបាកទទួលយកពិបាកទទួលប៉ុន្តែយើងឃើញថាក្នុងប្រទេសកម្ពុជារបស់យើងរឿងអ្វីក៏កើតឡើងបានដែរអ្វីក៏កើតឡើងបានដែរគេហៅថាបើយើងនិយាយឲ្យជួស្ដាប់ពីមុនគេហៅថាស្រុករំដួលស្រុករំដួលអ្វីក៏កើតឡើងបានដែររឿងល្អវាទៅ ជារឿងអាក្រក់ រឿងសវាទៅរឿងខ្មៅវាវាប្រែប្រួលទាំងអស់ព្រោះយើងនៅឃើញការដឹកនាំ នៅក្នុងប្រទេសកម្ពុជា មេដឹកនាំរបបលោកហ៊ុនសែននេះគឺគេដាក់រហស្សនាមថា ជាមេដឹកនាំបញ្ច្រាស់ទឹះបាទព្រោះនៅក្នុងច្បាប់នីមួយនីមួយនៃគណៈបកនយោបាយគ្មានប្រជាពលរដ្ឋណាទៅប្តឹងមិនអោយឈប់បេក្ខភាពបានទេ បាទលុត្រាតែគណៈបកនឹងគឺជាអ្នកសម្រេចក្នុងការមិនដាក់ បេក្ខភាពរបស់ខ្លួនបាទបើពីពាក់ព័ន្ធមួយទៀតដែលយើងមើលឃើញថាសំបីតែគណៈបកប្រជាជនដែលជាគូប្រកួតប្រជែងលែងទៅយកយកទៅប្តឹងគណៈបកមួយទៀតកុំឲ្យគេឈរឈ្មោះអានោះវាជារឿងមួយដែលចម្លែកហើយជាវាវាគេថា វាហាក់បីដូចជា អភុតហេតុចឹងនៅកម្ពុជាអ្វីក៏អាចកើតឡើងបានដែរប៉ុន្តែខ្ញុំមើលឲ្យស៊ីជម្រៅគឺយើងដឹងថាសង្កាត់ ដែលត្រូវបានគណៈបកប្រជាជនប្តឹងដែលគេយកឈ្មោះប្រជាពលរដ្ឋទៅប្តឹងការពិតគ្មានប្រជាពលរដ្ឋណាគេទៅប្តឹងទេប្រជាពលរដ្ឋស្លូតត្រង់ណាស់ហើយប្រជាពលរដ្ឋគ្មានដឹងថាគណៈបកណាទៅគណៈបកណាទេគាត់មើលតែគោលនយោបាយរបស់បកទេសម្រាប់ប្រគល់ប្រជែងតែប៉ុណ្្នឹងព្រោះយើងមើលឃើញថាយកឈ្មោះប្រជាពលរដ្ឋទៅប្តឹងហើយសួរថាតើប្រជាពលរដ្ឋហ្នឹងគាត់ដើរទៅទៅរវីរវល់ជាមួយនឹងបេក្ខភាព ទៅដាក់នគរច្បោះនេះក៏អត់ទេ គឺគ្រាន់តែជាលេសដើម្បីរកគេហៅថាវិធីយ៉ាងម៉េចកុំឲ្យមានបេក្ខភាពដែលមានប្រជាប្រិយភាព របស់គណៈបកភ្លើងទៀននឹងទៅឈរជាមួយនឹងឈរប្រកួតប្រជែងជាមួយនឹងគណៈបកប្រជាជនបើយើងដឹងឲ្យច្បាស់បើបើនិយាយឲ្យវាងាយស្រួលយល់គឺសង្កាត់ដែលមាន ប្រជាប្រិយភាពខាងគណៈបកភ្លើងទៀនខ្លាំងអញ្ចឹងប្រជាពលរដ្ឋធ្លាប់បានបោះឆ្នោត ពីមុនបោះឲ្យគណៈបកសង្គ្រោះជាតិមិនអញ្ចឹងគណៈបកសង្គ្រោះជាតិហើយឆ្លប់ឈ្នះគណៈបកប្រជាជន គ្រប់សង្កាត់នឹងអញ្ចឹងកាលណាដែលមានគណៈបកភ្លើងទៀនតំណាងឲ្យគណៈបកសង្គ្រោះជាតិនេះអញ្ចឹងគឺជាបរដ្ឋប្រកាសជាបោះឲ្យគណៈបកភ្លើងទៀនដើម្បីคลายជាមេឃុំចៅ សង្កាត់នៅសង្កាត់នឹងប៉ុន្តែនេះគឺយុទ្ធសាស្ត្រមួយបើសិនជាគេអនុញ្ញាតគោជបនេះ គោចបោកបងប្អូនមានបងប្អូនយើងខមមិនថាគោចបោកណាព្រោះថាគោចបោកហ្នឹងគឺជាអ្នករៀបចំកុំឲ្យដាក់បេក្ខភាពតែម្ដងដើម្បីកុំឲ្យមានការបោះឆ្នោតទៅគណៈបកភ្លើងទៀននៅសង្កាត់ហ្នឹងគឺឈ្នះឈ្នះដាច់អញ្ចឹងទៅគណៈបកប្រជាជនគឺចាញ់ប្រៀបគណៈបកភ្លើងទៀននៅក្នុងតំបន់ហ្នឹងអញ្ចឹងគេធ្វើបើខ្ញុំនិយាយឲ្យស្រួលស្ដាប់គឺធ្វើរដ្ឋប្រហារមុនការបោះឆ្នោតព្រោះហ្នឹងបានន័យថា កំចាត់គណៈបកមួយផ្សេងទៀតកុំឲ្យគេមកឈរបេក្ខជនហ្នឹងអានឹងគឺការធ្វើរដ្ឋហាហើយរដ្ឋហាមានការបោះឆ្នោតបើសិនតែទុកដូចដូចយើងមើលនៅនៅ ក្នុងប្រទេសកម្ពុជាកម្ពុជាគឺធ្លាប់ធ្វើរដ្ឋប្រហារមុនការបោះឆ្នោតរួចម្ដងហើយគឺរដ្ឋប្រហាររំលាយគណៈបកសង្គ្រោះជាតិរំលាយគណៈបកសង្គ្រោះជាតិដើម្បីកុំឲ្យមានវត្តមានរបស់គណៈបកសង្គ្រោះជាតិនៅក្នុងពេលបោះឆ្នោត ឆ្នាំ2018 ដែលជាការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីឬក៏ជ្រើសរើសមេដឹកនាំ ប្រទេសនឹងចឹងអានេះជាយុទ្ធសាស្ត្ររបស់គេដដែលទេគឺយុទ្ធសាស្ត្រគេកុំឲ្យមានគិតវិជ្ជាបេក្ខភាពរបស់គណៈបកភ្លើងទៀនមកឈរដើម្បីប្រគួតប្រជែងចឹងគេដើម្បីងាយស្រួល ក្នុងការទប់ស្កាត់ គឺគេប្រើវិធីសាស្ត្រថាមានការប្តឹងពីប្រជាពលរដ្ឋមានការពីប្តឹងពីគណៈបកប្រជាជនអញ្ចឹងខ្ញុំឧទាហរណ៍មួយអញ្ចឹងខ្ញុំឧទាហរណ៍ថាឥឡូវគណៈបកភ្លើងទៀន អត់ពេញចិត្តនឹងគណៈបព្វជិជនទេប្តឹងតវ៉ាគុំឲ្យមានដាក់គណៈបព្វជិជនដាក់បេក្ខភាពឥឡូវសុខគិតយ៉ាងម៉េចឥឡូវគឺយ៉ាងម៉េចសួរថាតើកូនចបនឹងអាចលុបឈ្មោះគណៈបកប្រជាជននៅក្នុងចង្កាត់នឹងកុំឲ្យមានការបោះឆ្នោតកុំឲ្យមានឆោជាបេក្ខភាពក្នុងការបោះឆ្នោតបានទេបាទហ៊ានណាសួរថាតើវាវាហ៊ានទេបើយើងនិយាយនិយាយឲ្យឲ្យតម្លាភាពឲ្យវាត្រឹមត្រូវយុទ្ធធម៌ទាំងអស់គ្នា ប៉ុន្តែនេះគ្រាន់តែជាយុទ្ធសាស្ត្រដែលគោចបគឺជាអ្នកដើរតួក្នុងការប្លន់សន្លឹកឆ្នោតប្លន់អំណាចទៅឲ្យគណៈបកប្រជាជនមុនការបោះឆ្នោតមុនការបោះឆ្នោតលោកលោកលោកលោកជុនវៀនអាយុទ្ធសាស្ត្រនេះនៃការលុបបញ្ជីបេក្ខភាព នៅ ក្នុង សង្កាត់នីមួយៗឬឃុំនីមួយៗហ្នឹងវាជាការភ័យខ្លាចរបស់គណៈបកប្រជាជនមុនការប្រកួតដែរទេលោកជុនវៀនបាទវាជាការពិត ព្រោះយើងបែបយើងបើយើងមើលភាពជាស្ដែងគ្មានអ្វីក្រៅអំពីការខ្លាចចាញ់ឆ្នោតទេមានអ្វីក្រៅពីការខ្លាចចាញ់ឆ្នោតទេព្រោះទង្វើរបស់គណៈបព្វជនកន្លងមកគឺជាទង្វើដែលគេហៅថាប្រជាពលរដ្ឋអត់ទទួលយកបានទេឲ្យតែមានអ្នកណាមួយដែលហ៊ានជាបេក្ខភាពដែលហ៊ានឈោឈ្មោះប្រឆាំងជាមួយនឹងគណៈបព្វជិនគឺដឹងតែជាប់100%បាទជាប់100មិនមែនជាគណៈបកដែលអបជើង ក្រេឬក៏ជាគណៈបកអរណបឬក៏ជាគណៈបក7ពេកទេជាគណៈបកដែលកើតចេញពីឆន្ទៈរបស់អ្នកស្នេហាជាតិពិតប្រាកដអានេះមួយទៅច្បាស់ទាំងអស់គ្នាហើយបើសិនជាមើលទៀតបើយើងមើលឃើញថាឥឡូវបញ្ជាក់ពីគោលចំហរបស់គោចបបញ្ជាក់ពីគោលចំហរបស់គោចបគោចបគឺបើយើងនិយាយពីផ្លូវច្បាប់ងាយស្រួលយល់ទេគោចបគឺតម្លាភាពអត់ជាក្រិតមិនលំអៀងបាទហ្នឹងណា ប៉ុន្តែឥឡូវកោចបចេញពីពិភពណា ប្រាក់ច័ន្ទជាអ្នកណាប្រាក់ច័ន្ទជាអ្នកណាជាសមាជិករបស់គណៈបកប្រជាជនជាសមាជិករបស់គណៈបកប្រជាជន ហើយក៏ជាដំគេហៅថាជាចវាយខេតដែលមកពីគណៈបកប្រជាជនដែរបាទតាំងពីខេត្តបាត់ដំបងរហូតដល់ខេត្តកំពង់ចាមហ្នឹងចឹងក៏คลายខ្លួនទៅជាគណៈបព្វជនគេរៀបចំឲ្យលោកប្រាក់ច័ន្ទហ្នឹងคลายទៅជាមេចោនិយាយមេចោទីណាបាទគោចបនៅ អឺអឺអឺគេហៅថាទីអ្នករៀបចំការបោះឆ្នោតអញ្ចឹងគេយុទ្ធសាស្ត្រដើម្បីឲ្យគេហៅថាប្រាក់ច័ន្ទហ្នឹងគេហៅថាមុខហ្នឹងគឺបកែលួចបាទអញ្ចឹងបកែលួចអូបកែអត់ដល់មុខហ្នឹងបកែលួចអញ្ចឹងគេរៀបចំឲ្យទៅឈរជាអ្នក លួចចលឹកឆ្នោតឲ្យគណៈបព្វជិជនតែម្ដងទៅឥឡូវឃើញទេគ្រាន់តែមិនទាន់បោះឆ្នោតផងបងប្អូនជនជាតិមិនទាន់បោះឆ្នោតផង លួចគណៈបកភ្លើងទៀនប្លន់គណៈបកភ្លើងទៀនតាំងពីមុនការបោះឆ្នោតបាត់ហើយហ្នឹងតាំងពីបកឯកភាពទៅហើយហ្នឹងអញ្ចឹងសួរថាថាគិតមើលទៅគណៈបកប្រជាជនចាញ់ទេកន្លែងហ្នឹងចាញ់បាត់ទៅហើយបាទនៅពេលដែលគណៈបកប្រជាជនប្តឹងគណៈបកភ្លើងទៀនណាបងប្អូនគឺបានន័យថាគណៈបកប្រជាជនចាញ់នៅកន្លែងហ្នឹងបាត់ទៅហើយអត់មានអ្វីមកប្រកែកអត់មានអ្វីមកដោះសារបានទេព្រោះការប្រកួតប្រជែងវាត្រូវមានពីរភាគី វាមានបង្គោលក្រហមហើយនិងបង្គោលខៀវហើយវាមានអាញាកដាលអញ្ចឹងបើអានេះគិតមិនអបកោចូលបអាញាកដាលនឹងមិនដេញកោអបង្គោលខៀវនឹងអត់ឲ្យឡើងប្រកួតហើយមិនទាន់បានប្រកួតផងបណ្ដេញគេឲ្យចាស់ចាញ់ពីសៃវៀនហើយមកស្រែកប្រកាសឲ្យគណៈបព្វជនឈ្នះឬក៏បង្គោលក្រហមនឹងឈ្នះដោយស្វ័យប្រវត្តិឬក៏យ៉ាងម៉េចនឹងអត់ទេវាត្រូវមិនមែនអាបង្គោលក្រហមនឹងមកប្តឹងអាបង្គោលខៀវទេ ត្រូវតម្លាភាពនឹងគឺ អ្នកដែលសម្រេចដែលសម្រេចថាអ្នកណាជាអ្នកឈ្នះអ្នកណាជាអ្នកចាញ់អ្នកណាដោយត្រូវចាក់ចាញ់អ្នកណាត្រូវនៅនឹងគឺជាប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ក្នុងការអឺកបញ្ចេញ នៅ ឆន្ទៈរបស់ពួកគាត់ ដែលជាអ្នករើសតំណាង នៅមូលដ្ឋានហើយរើសតំណាងរបស់គាត់និងអ្នករើសអ្នកបំរើរបស់គាត់អានេះបានជាត្រឹមត្រូវប៉ុន្តែនេះយើងឃើញហើយឃើញយកប្រាក់ច័ន្ទមកធ្វើជា អ្នកកាត់ក្តីដោយដោយគេហៅថាកាត់ក្តីទាំងអយុត្តិធម៌ទាំងមិនទាន់បោះឆ្នោតផងយើងនេះជាចំណុចមួយដែលយើងថាចាញ់មុនការបោះឆ្នោតគណៈបព្វជិជនបើនិយាយពីការគ្រប់គ្រងគឺសេរ៉ូនៅក្នុងអឺសង្កាត់ដែលដែលដែលត្រូវបានលោកប្រច័ន្ទដែលជាមេចៅហ្នឹងលួចឲ្យមិនធ្វើជាអញ្ញាកណ្ដាលទាំងលំអៀងទៅទឹងទឹះហ្នឹងគឺអ្នកសម្រេចមិនឲ្យមានការដាក់បេក្ខភាពរបស់គណៈបព្វភ្លឹងទៀននៅកន្លែងហ្នឹងបាទ អរគុណច្រើនបាទអរគុណដល់លោកអឺជនវៀតណាមលើកបែរទៅលោកម៉ៅវិបុលវិញម្ដងអឺលោកម៉ៅវិបុលហើយខ្ញុំចង់ដាក់សំណួរទៅលោកម៉ៅវិបុលថាកាលពីមុនដែល ប្រជាជនមុននឹងคลายខ្លួនទៅ ជាចង្វាយខេត្តបាត់ដំបង ប្រជាជនគឺជាមេចោលួចគូនៅ ខេត្តបាត់ដំបងយ៉ាងសកម្មហើយក្រោយមកទៀត អឺបានអឺគេហៅថាអឺអំពើចោរកម្មរបស់ខ្លួននឹងបានកាក់កបបានคลายទៅជាអឺមេខេតបាត់ដំបងគេហៅថាចង្វាយខេត នៅបាត់ដំបងហើយក្រោយមកទៀតមានរឿងមានរាវលួចដីរត់លួចដីមន្ទីរពេទ្យអីហ្នឹងក៏បានបដូរមកខេត្តកំពង់ចាមហើយក្រោយមកទៀតក៏បានคลายខ្លួនទៅជា អឺអឺគេហៅថាប្រធានកោជបហើយបើយើង និយាយពី ប្រធានកោជបកន្លែងនេះគឺជាកន្លែងយុទ្ធកន្លែងដែលផ្ដល់យុទ្ធធរទៅឲ្យគូប្រកួតប្រជែងទៅឲ្យប្រជាពលរដ្ឋដែលបានអឺប្រើឆន្ទៈរបស់ពួកគាត់បោះឆ្នោតទៅជូនគណៈបកនីមួយៗឥឡូវខ្ញុំបែរទៅលោកម៉ៅវិបុលវិញប្រសិនបើកន្លែងដែលយុទ្ធធរហ្នឹងយកចោលទៅដឹកនាំថា តើស្ថាប័នហ្នឹងវាអាចមានយុត្តិធម៌ដែរទេលោកលោកលោកម៉ៃបតថាតើមេកោចបនឹងអាចផ្ដល់យុត្តិធម៌ទៅឲ្យគណៈបកនីមួយនីមួយ ដែលចូលរួមការប្រកួតប្រជែងនៃការបោះឆ្នោតនៅថ្ងៃទី5ខែ6ខាងមុខនេះបានដែរទេលោកម៉ៃបតបាទបាទសូមអរគុណសូមជម្រាបសួរបងប្អូនជនជាតិខ្មែរទាំងក្នុងនិងក្រៅប្រទេសហើយសំណួរលោកនាងសុខុនពាក់ព័ន្ធនឹងកោចបយើងដឹងហើយបាទ ទេសកម្ពុជាមិនថាតែប្រាជ្ញច័ន្ទនឹងទេដែលជាចោលសម្បីតែហ៊ុនសែនក៏ជាចោលដែរបាទចោលទាំងអស់តែម្ដងហើយយើងមើលថាចោលឬចោលដើម្បីលួចបន្តពាក់ព័ន្ធនឹងសាច់បន្ហុកបន្តមកប្រាជ្ញច័ន្ទថ្មីថ្មីនេះហើយយើងមើលពាក់ព័ន្ធនឹងបញ្ហាទាំងនេះហើយដែលក្នុងប្រទេសកម្ពុជាអញ្ចឹងអត់មានគេថាច្បាប់ណា ទៅការពារប្រជាពលរដ្ឋទេ មានតែក្រមចៅហ្នឹង ទៅ បំផ្លាញប្រជាពលរដ្ឋបន្ថែមហើយយើងមើលអាញាកដាលរបស់ក្រមលោកហ៊ុនសែនតាំងពីការបោះឆ្នោតយើង សង្គ្រោះជាតិហ្នឹងក៏បង្កើតព្រឹត្តិការណ៍ច្រើនដែរប៉ុន្តែនៅក្នុង នោះ មានក៏ចបរបស់សង្គ្រោះជាតិដែរថាថា441ណាចឹងបាទសង្គ្រោះជាតិមាន4គណៈបកប្រជាជនមាន4នៅនឹងឯករាជ្យមួយ សង្គមស៊ីវិលមកពីសង្គមស៊ីវិលឥឡូវនេះចេះជីសេះឡើងដៃ9នាក់គឺគណៈបកប្រជាជនទាំងអស់អញ្ចឹងអញ្ចឹងចោគេបានបណ្ដុំគ្នាកាន់តែច្រើនការពីហ៊ុនសែន ការពីអំណាចរបស់មន្ត្រីរបស់ក្រមលោកហ៊ុនសែនហើយក៏ចបនេះដែលជាគេហៅថាដូចលោកជំនាញនឹកឡើងពាក់ព័ន្ធនឹងដោយតឡាការអញ្ចឹងអញ្ចឹងតឡាការរាល់ថ្ងៃដូចតែកោចបសពថ្ងៃអញ្ចឹង ចឹងរាល់ការដឹកនាំក្នុងប្រទេសកម្ពុជាហៅថាទាំងអស់តែម្ដងទាំងបៃទាំងត្រណាបាទគ្រប់ទួមន្ទីរពាក់ព័ន្ធនឹងតឡាការពាក់ព័ន្ធនឹងកោជបមិនខុសគ្នាទេបងប្អូន តាហ៊ុនសែន ថាកកតាខខហើយមិនទៅ ណារួចទេអញ្ចឹងវាមិនអាចមានឯករាជ្យសម្រាប់ ប្រជាពលរដ្ឋខ្មែរនឹងការធ្វើអបិតនៅ ក្នុងមួយអាណត្តិទៅមួយអាណត្តិហើយយើងមើលកោជបក្រមលោកហ៊ុនសែននេះ កោយបចេញពីគណៈបកប្រជាជនមន្ត្រីទាំងអស់គឺគណៈបកប្រជាជនអញ្ចឹងសកម្មជនថ្នាក់ដឹកនាំរបស់ក្រមលោកហ៊ុនសែនពិសេសដាក់បេតិជនឃុំសង្កាត់នៅតាមមូលដ្ឋានมันបាច់តែគណៈបកប្រជាជនទៅដាក់ទេកោយបនឹងដាក់ជំនួសអស់ហើយប៉ុន្តែសម្រាប់គណៈបកផ្សេង គឺបង្កធ្វើឲ្យការលំបាកពិសេសគណៈបកភ្លើងទៀនដែលជាគណៈបកដែលគេហៅថាពេញនិយមរបស់ប្រជាពលរដ្ឋខ្មែរនៅឆ្នាំ2022ណាគឺបកភ្លើងទៀន មានពលឺហ្នឹងហើយដែលគេបង្កបញ្ហាតាំងពីដាក់បេតិជនដាក់នៅបេតិជនមានការលំបាកពេលពេលហៅថាដាក់បានហើយគេទៅរករឿងបេតិជនឲ្យដកឈ្មោះចេញវិញទៅគម្រាមកំហែងទៅគេថាខ្លះទៀតទៅដកបានក្រីក្រទៀតណាគម្រាមដកបានក្រីក្រទៀតហើយឥឡូវនេះអាគម្រាមកំហែងដកលុបចេញបញ្ជីចេញគេថាបេតិជននៅ តាមសង្កាត់ណាដែលដែលខ្លាំងខ្លាំងដែលពាក់ព័ន្ធនឹងដាក់ទៅភ្លើងទៀនជោគជ័យប៉ុន្តែជោគជ័យគ្រប់តែសង្កាត់ហ្នឹងប៉ុន្តែដោយសារនៅសង្កាត់ផ្សេងផ្សេងមនុស្សវាច្រើនចូលរួមអញ្ចឹងណាហើយដល់កាត់ដែលដែលគេគម្រាមកំហែងខ្លាំងទៅគ្នាមានការលំបាកអញ្ចឹងយើងគួរអាណិតអាសូរដល់អ្នកដែលសកម្មជនភ្លើងទៀនក៏ដូចជាបេតិជនភ្លើងទៀនឥឡូវនឹងដល់ភ្នាក់ងារភ្លើងទៀននឹងទៀតគ្នារងគ្រោះមែនតើសូមកោតសរសើរដល់ស្មោះដោយគាត់លះបង់ទាំង កម្លាំងកាយចិត្តរហូតដល់ខ្លះជាប់គុកខ្លះរហូតដល់លះបង់លែងធ្វើអីដើម្បីជួយជាតិណាអញ្ចឹងចូលជាមួយភ្លើងទៀនដោយជួយប្រទេសជាតិអញ្ចឹងដោយជួយធ្វើសង្គ្រាមដូចនៅអ៊ុយក្រែនហ្នឹងណាអញ្ចឹងសូមកោតសរសើរមែនតែនដែលសកម្មជនភ្លើងទៀននិងថ្នាក់ដឹកនាំក៏ដូចជា អ្នកដែលបេតិជនហើយឥឡូវកំពុងតែរើសភ្នាក់ងារក៏ត្រូវបានគេគម្រាមកំហែងដែរក្រោយពីគាត់រើសបានហើយទៅគម្រាមកំហែងគណៈបព្វជិជនហ្នឹងអ្នកគម្រាមកំហែងមិនមែន អ្នកណានិយាយឲ្យចំចំព្រោះមាន តែពីរបាក់ទេដែលអាចមានការផ្លាស់ប្ដូរពាក់ព័ន្ធនៅពេលខាងមុខណា មានតែគណៈបកប្រជាជននិងគណៈបកភ្លើងទៀនទេ តែឥឡូវនេះពេញនិយមគណៈបកភ្លើងទៀនហើយអញ្ចឹងគ្រប់ភូមិគ្រប់ឃុំគ្រប់ស្រុកគឺពន្លឺភ្លើងទៀនដេញបិសាចក្រុមហ៊ុនសែនហ្នឹងពិសេសដេញបិសាចកោចបហើយឥឡូវវាចង្រៃទៀតបងប្អូនជួបចិត្តខ្មែរកោចបនឹងបង្កើតច្បាប់កាលពីមុនយើងហៅថា អ្នកងារសង្កេតការអាចយកថាថាព័ត៌មានតាមដានព័ត៌មានក្រោយពីបោះឆ្នោតហើយរាប់សន្លឹកឆ្នោតហើយតែឥឡូវគេអត់ឲ្យលទ្ធផលហ្នឹងគេទៅបញ្ជូនទៅ ថ្នាក់លើរបស់គេហើយបានផ្ដាល់ឲ្យគណៈបកនយោបាយអញ្ចឹងវារឹតបន្តឹងតាំងពីបញ្ហាការសិទ្ធិសេរីភាពរឹតបន្តឹងពីបញ្ហាឯកសារអីផ្សេងផ្សេងអញ្ចឹងរាល់ការធ្វើឯកសារអីផ្សេងផ្សេងមានការលំបាកមែនបង្កឲ្យមានការលំបាកអញ្ចឹងក៏ជាប ហ៊ុនសែនហ្នឹងណាក៏ច្បល់ធំផុតគឺតួកសាំងគឺហ៊ុនសែននឹងគាត់ភ័យបាទគាត់ភ័យបើគាត់ប្រឡែងឲ្យភ្លើងទៀនមានពន្លឺគ្រប់ផ្ទះគ្រប់ភូមិគ្រប់វត្តគ្រប់ទីកន្លែងហ្នឹងហ៊ុនសែនដួលហើយហ៊ុនសែនអស់បាទពួកក្រុមបិសាចនេះខ្លាចពន្លឺណាខ្លាចពិសេសខ្លាចពន្លឺភ្លើងទៀនកាលពីមុនខ្លាចពន្លឺព្រះអាទិត្យឥឡូវខ្លាចពន្លឺភ្លើងទៀនព្រោះកន្លែងណាមានពន្លឺភ្លើងទៀន ពួកក្រុមបិសាចហ្នឹងអត់ហ៊ានទៅឡងទេអត់ហ៊ានអត់ហ៊ានចេញដើរទេតែកន្លែងណាងងឹតអត់មានភ្លើងទៀនហ្នឹងក្រុមបិសាចដើរគម្រាមកំហែងហើយដូចដកឈ្មោះអឺបេតិជនតាម សង្កាត់នីមួយៗដោយសារយើងអត់បានអុចភ្លើងទៀនណាអញ្ចឹងដល់អត់បានអុចទៅក្រុមបិសាចហ្នឹងគេដើរកាជក់ឈាមបាទជក់ឈាមពលរដ្ឋក៏បំផិតបំភ័យពលរដ្ឋចោតប្រកាន់ពលរដ្ឋហើយថ្មីថ្មីនេះ មេព្រាយបិសាចក្បាល8នឹងដើរចុះតាមខេតដែរបាទព្រាយព្រាយធំណាដើរចុះទាំងកូនទាំងចៅអីនាំកូននាំចៅដើរចុះគ្រប់ខេតដែរដើរចុះអីទៅថ្វាយអង្គមពលរដ្ឋបាទមិនទៅថ្វាយអង្គមទៅលួងលោមទៅអង្វរកន្លែងណាគម្រាមបានគម្រាមកន្លែងណាឲ្យអំណោយបានឲ្យអំណោយកន្លែងណាគេថាបើធ្វើផ្ដេសផ្ដាសគេថាចោលប្រកាន់ជាប់គុកឥឡូវដូចយើងនៅក្រុងភ្នំពេញហ្នឹង 4នាក់តែលែងបាន3នាក់នៅលោកជំទាវម្នាក់អត់ទាន់បានលែងហើយចោតប្រកាន់គាត់ជារឿងហេតុផលផ្សេងផ្សេងនេះហើយជា ក្រុមបីសាចដែលជញ្ជក់ឈាមខ្មែរ30ឆ្នាំជាងមកដល់ថ្ងៃនេះជញ្ជក់ឈាមទាំងប្រជាពលរដ្ឋដែលចង់ចូលរួមនយោបាយជញ្ជក់ឈាមទាំងមន្ត្រីរាជការនាំគ្នាជញ្ជក់ឈាមខ្មែរអញ្ចឹងបានជា ប្រទេសកម្ពុជាយើង បើសិនជាគ្មានពន្លឺភ្លើងទៀនទេ កម្ពុជាសម្បូរបិសាចណាបងប្អូនបិសាចនៅគ្រប់កន្លែងអស់បិសាចគេមានណាបញ្ជាការពីភូមិក៏បិសាចរបស់ក្រុមហ៊ុនសែនណាមេភូមិអនុភូមិមេប៉ោះមេមេឃុំចៅសង្កាត់របស់ក្រុមលោកហ៊ុនសែនគឺបិសាចជក់ឈាមហ្មងជក់ឈាមពលរដ្ឋរាល់ថ្ងៃណាបងក្រុមគេជក់ឈាម តាមជំនាញរបស់គេ អាមជាការពីភូមិនឹង តាមមើលប្រជាពលរដ្ឋណាមកថ្មី ជាប្រដ្ឋចង់ទៅបាក់ណាគេទៅតាមទៅតាមឲ្យគម្រាមកំហែងបំផិតបំភ័យតែតែទៅណាទៅណីគេប្តឹងគេផ្ដោតគេចាប់ដាក់គុកមានហេតុការអីគេមិនជួយដោះស្រាយអានឹងជាយុទ្ធសាស្ត្រដដែលដដែលដដែលប៉ុន្តែគាត់គេបង្កើតថ្មីពាក់ព័ន្ធនឹងបញ្ជាការពីភូមិដែលធ្វើឲ្យរចនាសម្ព័ន្ធភូមិរបស់គេគេតាមមើលដូចភ្នែកមនុស្សអង្គការភ្នែកមនុស្សគេចាបាទនឹងជាយុទ្ធសាស្ត្ររបស់ក្រមលោកហ៊ុនសែនហើយនៅតែភ័យទៀតបើមានខ្លាំងប៉ុណ្្នឹងឯងនៅតែភ័យទៀតសួរថា សួរថាហ៊ុនសែនដឹកនាំប្រទេសថាគេស្រឡាញ់គេអត់មានស្រឡាញ់ទេអញ្ចឹងបានខំភ័យណាស់ទាំងអស់ប្រមូលមកក្នុងបាក់ខ្លួនឯងទាំងអស់ប្រមូលមកបំរើហ៊ុនសែនទាំងអស់ប៉ុន្តែមិនចប់នៅតែភ័យបាទហើយពុតខ្លួនថាប្រទេសមានប្រជាធិបតេយ្យប្រទេសមានសន្តិភាពមានយុត្តិធម៌ហើយអញ្ចឹងយើងមើលទៅរាល់ថ្ងៃតើមានយុត្តិធម៌ទេបើភ្នែកឡើងប្រជាពលរដ្ឋឃើញតែយំបើភ្នែកឡើងប្រជាពលរដ្ឋឃើញតែស្រែកអយុត្តិធម៌ណាតុលាការអយុត្តិធម៌ បើកភ្នែកឡើងឃើញតែវាយដំបើកភ្នែកឡើងឃើញតែយកដីធ្លីប្រជាពលរដ្ឋរាល់ថ្ងៃអឥឡូវនេះបើកថ្មីបើកភ្នែកឡើងថ្មីថ្មីនេះគឺធ្វើទុកបុកម្នេញបាក់ភ្លើងទៀនសកម្មជនថ្នាក់ដឹកនាំបាក់ភ្លើងទៀនចុះទស្សនាគេតាមធ្វើទុកបុកម្នេញថែមទាំងធ្វើទុកបុកម្នេញស្លាកដែលជាគេហៅថាជារបស់ណាក៏ទៅធ្វើបាបដែរថាប្រជាពលរដ្ឋថាសកម្មជនថាអីទៅធ្វើបាប តែស្លាកហ្នឹងហើយស្លាកហ្នឹងវាចង្រៃទៀតក្រុមលោកហ៊ុនសែនចង្រៃទៀតចង្រៃមិនបងប្អូនស្លាកពីរចិត្តគ្នាណាបើមានគណៈបកភ្លើងទៀនផ្លាកភ្លើងទៀននៅក្បែរហ្នឹងហើយផ្លាកមួយទៀតផ្លាកព្រាយបិសាចស្រីលើកជើងណាគណៈបកប្រជាជនគេណាគេអត់ទុកស្លាកអាមីស្រីលើកជើងទេទៅដួលស្លាកភ្លើងទៀននោះហើយចុះវាចង្រៃមែនមនុស្សអីចង្រៃមែនបើដួលទាំងពីរយើងមិនថាទេបើដួលតែមួយអញ្ចឹងខ្ចល់អីក៏ទៅទៅបក់ទៅដួល ផ្លាក់ភ្លើងទៀតចុះអាផ្លាក់ប្រជាជននៅក្បែរនឹងកំដួលហើយអាផ្លាក់ ស្រីចង្រៃនឹងដាក់ដាក់គ្រប់កន្លែងហើយអ្នកណាគេមិនស្គាល់មានគេមិនស្គាល់ថាផ្លាក់អាស្រីចង្រៃ30 40ឆ្នាំចង្រៃ30 40ឆ្នាំអញ្ចឹងគេស្គាល់ទាំងអស់បាច់ទៅដាក់ទេមានដល់ពេលអញ្ចឹងទៅឥឡូវគេធ្វើគ្រប់រូបភាពសំបីតាបើកអំណោយហ្នឹងក៏ទៅសរសេរវិស្រីលើកជើងនៅក្នុងការ៉ុងកការ៉ុងអចាប់វិជែងប្រហុកអំបិលដែរ វាចង្រៃដល់ហ្នឹងអញ្ចឹងបានថាប្រទេសកម្ពុជាចង្រៃដល់ដល់ថ្នាក់ដែលដែលសរសេរឲ្យទាំងអស់ដែលគេមិនស្គាល់មិន30 40ឆ្នាំណាគេមិនស្គាល់ដឹងគណៈបកនឹងចង្រៃហ៊ុនសែនចង្រៃគេណាមិនដឹងសុំបាច់ទៅខំសរសេរអីដល់ពេលអញ្ចឹងទៅប្រជាពលរដ្ឋលែងគ្រប់គ្រងប្រជាពលរដ្ឋស្អប់ដាល់គម្រាមកំហែងធ្វើទុកបុកម្នេញហើយថែមទាំងខំឲ្យកើជបនឹងធ្វើយ៉ាងម៉េចកុំឲ្យបាក់ភ្លើងទីនឹងមានគ្រប់ឃុំសង្កាត់ ចឹងបានគេខំប្រឹងណាចឹងបានជាលំបាកខ្ញុំកោតសរសើរកម្មជនភ្លើងទីនហើយនឹងថ្នាក់ដឹកនាំភ្លើងទីនដែលខំលះបង់យើងមើលទៅមិនដែលបាក់ណាដាក់បេតិជនបាន1652ឃុំសង្កាត់អត់មានទេមានតែភ្លើងទីនទេយើងក៏និយាយគណៈបកប្រជាជនព្រោះវាជាម្ចាស់គេថាថាវាជាចោជាបិសាចហើយយើងក៏និយាយបាទបាក់ដែលដាក់បានគឺបាក់ភ្លើងទីន ចឹងកោតសរសើរគាត់ខ្លាំងមែនតើគាត់លះបង់ហើយសូមបញ្ជាក់ថាកើជបនៅពេលខាងមុខនឹងនឹងបង្កើតព្រឹត្តិការណ៍អីទៀតដែរបងប្អូនប៉ុន្តែយើងកុំចុះចាញ់នឹងការបង្កើតព្រឹត្តិការណ៍យើងកុំរត់តាមព្រឹត្តិការណ៍របស់លោកហ៊ុនសែនសំខាន់បងប្អូន ជាពលរដ្ឋខ្មែរត្រូវតែទៅរួមចូលរួមបោះឆ្នោតដើម្បីផ្លាស់ប្ដូរនៅពេលខាងមុខទី1ទី2នៅក្នុងមូលដ្ឋានរបស់បងប្អូន បើបងប្អូនអាណិតអាសូរដល់ ពលរដ្ឋខ្មែរពិសេសកម្មករ Naga World ពិសេសអ្នកបាត់បង់ដីធ្លីអ្នកអត់ការងារធ្វើត្រូវបោះឆ្នោតឲ្យភ្លើងទៀនយើងដើម្បីការផ្លាស់ប្ដូរព្រោះអញ្ចឹងទេ យើងនៅតែក្រកាន់តែក្រជាងមុនទៀតហើយបើសិនជាបងប្អូននៅប្រងើយកន្តើយមានន័យថាផ្ដល់ឱកាសឲ្យជួនផ្ដាច់ការផ្ដល់ឱកាសឲ្យបាក់បិសាចនឹងបន្តអំណាចទៀតជជក់ឈាមបងប្អូនបន្ថែមទៀតឥឡូវឆ្នាំនេះជជក់ឈាមយើងប៉ុណ្ណឹង ទៅឆ្នាំក្រោយនឹងជជក់យ៉ាងណា ហើយឥឡូវនេះគេពងតដើរសំពះបងប្អូនហើយតែបន្តិចទៀតគេនឹងសំពងបងប្អូននេះក្រោយពីថ្ងៃ5ខែ6 2017 2022ទៅ គេសំពងបងប្អូនណាបើបងប្អូនមិនកែខ្លួនទេណាតែបើបងប្អូនកែខ្លួនក្រុមនឹងលែងហ៊ាន សំពងហើយសំបីតែបីសាច់នៅក្រោមរបស់បងប្អូនណានៅនៅតាមមូលដ្ឋានដែលព្រាយបិសាច មានជាការពៀមភូមិមានមេក្រុមមេភូមិហ្នឹងឡើងហ៊ានទៅអើក្បាលហើយបើបងប្អូនបោះផ្លាស់ប្ដូរ បោះឲ្យភ្លើងទៀនក្រុមនឹងចាប់ដើមវិច្ចកវិច្ចវិច្ចកវិច្ចមិនរត់រកផ្លូវអញធ្វើល្អកាលមុនចេះធ្វើតាមគេឥឡូវមានអីអត់ទេចរិតពួកនឹងដឹងចឹងដូចជំនាន់ពលពតចឹងបងប្អូនពលបញ្ជាការពីភូមិនឹងស្មើនឹងគេហៅថាអឺស្អីអឺឆ្លប់ណាបាទឆ្លប់ភូមិបាទមកនឹងឆ្លប់យកការចឹងអញ្ចឹងដូចរុយក្បាលខៀវក្រុមនឹងព្រាយបិសាចដូចរុយក្បាលខៀវចឹង តាមប្រជាពលរដ្ឋប្រជាពលរដ្ឋអត់បានសក់ទេ ទាំងយប់ទាំងថ្ងៃគាត់ព្រួយបារម្ភអាព្រួយបារម្ភទី1ពួកអាក្រុមបិសាចវាដើរជក់ឈាមម៉ូតូគាត់ដើរជក់ឈាមគោក្បីគាត់កន្លែងខ្លះឮថាស៊ីម៉ូតូបាត់ម៉ូតូទៅចុះព្រាយបិសាចមានមកកណោមិនក៏មិនការពារទៅឲ្យចោលលួចបានអញ្ចឹងពួកអាព្រាយបិសាចហ្នឹងគឺជាចោលហើយអាញាធររបស់គាត់ហ្នឹងគឺជាចោលទាំងអស់បានមិនឲ្យ ឲ្យគេជញ្ជក់ឈាមឲ្យគេយកម៉ូតូប្រជាពលរដ្ឋបានអញ្ចឹងអាក្រុមបិសាចហ្នឹងបងប្អូនសូមបញ្ចប់ទៅថ្ងៃទី5ខែ6ហ្នឹងឈប់បោះឆ្នោតឲ្យគណៈបកព្រាយបិសាចហ៊ុនសែនហ្នឹងទៅបោះឆ្នោតឲ្យភ្លើងទៀនដើម្បីឲ្យភ្លឺកុំឲ្យមាន ព្រាយបិសាចពិសេសក្រុមជញ្ជក់ឈាមបងប្អូនវិជាការពីភូមិមេភូមិមេក្រុមហ្នឹងជាព្រាយបិសាចជញ្ជក់ឈាមបងប្អូនបើបងប្អូនបោះចំភ្លើងទៀនភ្លឺផ្លែត ក្រុមបិសាចហ្នឹងឡើងហ៊ានហើយរួញហើយខ្លាចព្រោះខ្លាចភ្លឺក្រុមខ្លាចភ្លឺបាទសូមចូលរួមប៉ុណ្ណឹងបាទបាទអរគុណលោកម៉ៅវិបលឥឡូវបែរទៅលោករិនរតវិញម្ដងហើយថ្មីថ្មី នេះយើង មើលឃើញថាអឺលោកហ៊ុនសែននេះចុះតាមខេត្តចាប់ផ្ដើមឃោសនាមុន ការកំណត់របស់គោជបហើយទៅអឺគេហៅថាអំពាវនាវឲ្យប្រជាពលរដ្ឋនឹងបោះឆ្នោតជូនគណៈបកប្រជាជន ឥឡូវខ្ញុំបែរទៅលោករិនរតថាតើប្រជាពលរដ្ឋអាចចាញ់បោកហ៊ុនសែនបន្តទៀតទេឬមួយក៏ប្រជាពលរដ្ឋចាប់ដើមស្អប់ហ៊ុនសែននឹងបោះឆ្នោតជូនគណៈបកភ្លើងទៀតបាទលោកលោកងាកសុខុនសុំសុំសុំសុំកន្លះនាទីបាទបាទខ្ញុំជម្រាបបងប្អូនដែលកំពុងតាមដាននៅថ្ងៃនេះផងដែរថានៅខេត្តកំពង់ធំ បាទនៅខេត្តកំពង់ធំនឹងគឺមានការជួបជុំបាទមានការជួបជុំរបស់ក្រុមប្រឹក្សា តំណាងក្រុមប្រឹក្សាឃុំសង្កាត់ហ្នឹងឥឡូវនេះគឺមានចំនួនច្រើនមែនទែនតែអគ្គនាយបងប្អូនចូលទៅក្នុងគឺចូលទៅមើលតាមក្រុម Facebook ហ្នឹងគឺកំពុងតែផុសយ៉ាងប្រងព្រាតតែម្ដងហើយឃើញថាចំនួនហ្នឹងគឺរកកន្លែងដាក់អត់បានទេអញ្ចឹងនៅដាក់បាក់ភ្លឹកទៀនហ្នឹងកំពុងតែមានវត្តមានខ្លាំងហើយក្នុងនោះក៏ឃើញលោកបណ្ឌិតឡាមបង្ហាញក៏ចូលរួមដែរឃើញថាមានច្រើនមែនទេនេះគឺជាព័ត៌មានដែលខ្ញុំជម្រាបទៅដល់បងប្អូនដែលគាត់តាមដានថាតើកម្លាំងគណៈបកភ្លឹងទៀននឹងច្រើនប៉ុណ្ណាបាទ បាទឥឡូវបែរទៅលោករិនរតវិញម្ដងបាទបាទសូមជម្រាបសួរដល់បងប្អូន ជនរួមជាតិខ្មែរដែលកំពុងតែតាមដានទាំងអស់គ្នាអញ្ចឹងខ្ញុំសូមឆ្លើយសំណួរទី1ដែលលោកនាងគុណបានសួរលោកជុនវៀនរឿងកោជបលោកឈ្មោះបែកភាពសកម្មជន របស់គណៈប្រាក់ព្រឹងទៀនយើងត្រូវដឹងថាហ៊ុនសែនគាត់ចង់ប្រកួតដោយ មានអញ្ញកតាគេហៅថាគាត់ចង់បាន មុខបានមាត់គាត់ចង់ឈ្នះដោយយុទ្ធធរប្រសិនបើគាត់មានព្រៀបទៅលើគូភិគីបាទអានឹងនិយាយត្រូវដឹងរឿងដែលគូជបលុបឈ្មោះហ្នឹង គឺដោយសារតែហ៊ុនសែនមិនបាច់និយាយរឿងគណៈបកប្រជាជនទេគឺហ៊ុនសែនគាត់ខ្លាចគាត់ខ្លាចភ្លើងទៀនគាត់ខ្លាចសកម្មជន ភាពកំសាករបស់ហ៊ុនសែននៅតែមាននៅតែមានគាត់សាហាវបានតែរឿងដែលខ្មែរយើងមិនហ៊ានតបតជាមួយគាត់បានតែរឿងបោះឆ្នោតស្លឹកឆ្នោតនៅថ្ងៃនៅប្រហែលខែខាងមុខនេះគឺជាថ្ងៃដែលខ្មែរយើង សម្រាប់ជោគវាសនាអនាគតរបស់យើងបាទរឿងដែលហ៊ុនសែនលុបឈ្មោះ គឺរឿងដែលនៅតាមមូលដ្ឋាន គឺកម្លាំង កម្លាំងមហាសាមគ្គី របស់អ្នកប្រជាធិបតេយ្យដែលស្រីក្លៀនដែលស្រីក្លៀនជាង5ឆ្នាំ5ឆ្នាំម្នាក់គឺគាត់ឈឺចាប់គាត់ឈឺចាប់ហើយយើងមើលឃើញថាវាអត់ដែលមានអត់ដែលមានកោជោបអត់ដែលមាន ក្នុងច្បាប់អត់ដែលមានគណៈបកដែលជាគូបដិបកនឹងមកប្តឹងថាខាងសកម្មជនបកនេះ អត់ចេះអសឬមួយ មិនជាប់បរិញ្ញាឬមួយក៏គ្មានធនធានអីទេសំខាន់ប្រជាពលរដ្ឋជាអ្នកកាត់ក្តីនៅថ្ងៃបោះឆ្នោតតែភាពកំសាករបស់ក្រមហ៊ុនសែនជាពិសេសគឺលោកហ៊ុនសែនគាត់ភ័យខ្លាចគាត់ភ័យសន់ស្លោប៉ុន្មានរយៈចុងក្រោយនេះគាត់ឃើញថាការសកម្មក៏ដូចជាការគ្រប់គ្រងរបស់ ប្រជាពលរដ្ឋ ទៅលើគណៈបកភ្លើងទៀនដែលជាគូបដិបកនៅក្នុងថ្ងៃបោះឆ្នោតខាងមុខដល់ផ្លូវខាងនេះដល់ដល់ផ្លូវខាងមុខនេះគឺធ្វើឲ្យគាត់ជ្រុលច្បល់នៅផ្ទះក៏អត់កើតហើយអាមេភូមិមេឃុំដែលជាគូប្រកួតប្រជែងជាមួយសកម្មជន របស់គណៈបកភ្លើងទៀនក៏ភ័យស្រងស្លោដែរព្រោះអីគាត់អស់ទំនុកចិត្តទៅលើប្រជាពលរដ្ឋខ្មែរដែលធ្លាប់ បោះឆ្នោតឲ្យគណៈបកប្រជាជនកន្លងមក តែដោយសារតែរឿងអង្គើពុករលួយ នៅតាមមូលដ្ឋាន ដែលប្រជាពលរដ្ឋគាត់អត់មានលេងមានទំនុកចិត្តគឺគាត់ចាប់ដើមយល់យល់ច្បាស់ថាគណៈបកប្រជាជនកម្ពុជាដែលដឹកនាំដោយលោកហ៊ុនសែនសុខថ្ងៃមេឃុំចៅសង្កាត់ គឺអត់ដែលយក ប្រជាពលរដ្ឋជាធំទេគាត់យកតែលុយបពពួកអំណាច ជាធំអាហ្នឹងហើយដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរគាត់អស់ទំនុកចិត្តនិងលែងបោះឆ្នោតឲ្យគណៈបកប្រជាជនទៅពួកមន្ត្រីមូលដ្ឋានរបស់គណៈបកប្រជាជនរកលេសសហការគ្នា ជាមួយគោជបដើម្បីលុបឈ្មោះវារឿងអត់អត់ច្រើនទេបងប្អូនគឺរឿងតែបន្តិចបន្តួចទេគឺដោយសារតែភាពកំសាខ្លាចចាញ់ព្រោះតើការណាលុបឈ្មោះបែកភាព សកម្មជនរបស់គណៈបកទៅភ្លើងធានចាញ់ទៅ នៅឃុំណាមួយអញ្ចឹងមិនបាច់បោះឆ្នោតក៏ឃុំនោះឈ្នះដោយស្វ័យប្រវត្តិទៅលើគណៈបកប្រជាជនដែរអញ្ចឹងហើយបានមន្ត្រីនៅតាមមូលដ្ឋានរបស់គណៈបកប្រជាជនចាប់ផ្ដើមភ័យនិងព្រួយបារម្ភហើយមិនមែនត្រឹមភ័យត្រឹមមន្ត្រីមេឃុំថ្នាក់មូលដ្ឋានទេហ៊ុនសែនក៏ដេកអត់លុកបោះអត់លហើយដែរឥឡូវនេះចុះទាំងយប់ចុះទាំងថ្ងៃអត់សំចៃទេបងប្អូន បាទដោយសារអីគឺដោយសារតែកម្លាំង អ្នកប្រជាធិបតេយ្យដែលខ្មែរយើងនឹងអាចយកឈ្នះរបបនៃការហ៊ុនសែនក្នុងពេលចង្កាប់នេះបាទយើងនឹងជឿជាក់ជឿជាក់ថាប្រជាពលរដ្ឋខ្មែរគាត់អត់យកសរងប៊ីជេងគាត់អត់យកលុយ10000 20000រៀល5ឆ្នាំម្ដងទេបងប្អូនឥឡូវនេះគាត់យល់ច្បាស់ហើយថាមានតែបោះឆ្នោតឲ្យគណៈបក ប្រជាធិបតេយ្យដែលហ៊ានចេញមុខតតាំងជាមួយរបបរាជការព្រោះអីយើង ដែលឃើញតំណាងរាស្ត្រដែលឃើញតំណាងរាស្ត្ររបស់គណៈបក ប្រជាជនកម្ពុជាចេញមុខតវ៉ាដើម្បីការពារផលប្រយោជន៍ប្រជាប្រដ្ឋអត់ទេដែលឃើញអត់ទេអត់ទេមានតែតំណាងរាស្ត្រមន្ត្រីមូលដ្ឋាន គ្រប់ឃុំគ្រប់ស្រុកឆ្លុះជាមួយប្រជាពលរដ្ឋខ្លួនឯងប្តឹង ប្រជាពលរដ្ឋខ្លួនឯងដាក់គុក អានឹងហើយដែលជាចំណុចដែលធ្វើឲ្យប្រជាពលរដ្ឋអស់ទំនុកចិត្តទៅលើគណៈបកប្រជាជនរហូតដល់សប្តាហ៍ទើបធ្វើឲ្យមន្ត្រីទាំងអស់នោះភ័យស្លន់ស្លោលុបឈ្មោះឥឡូវយើងគិតមើលវាអត់ដែលមានវាអត់ដែលមានទេអញ្ចឹងហើយយើងកុំទៅបារម្ភគឺដោយសារតែគណៈបកភ្លើងជាតិខ្លាំងបានគេរົບរឿងឥឡូវយើងមើលមើលហេតុផលហេតុផលថាហេតុផលអ្វីខ្ញុំបាន ក្តាប់នៅខេត្តកំពង់ចាមខ្ញុំបានយល់ខ្ញុំបានដឹងនឹងមានការរីកាថាយើងទៅដាក់ផ្លាកនៅទីសាធារណៈដែលជាកន្លែងដីចំណីផ្លូវរដ្ឋហើយគណៈបកប្រជាជនគេដាក់បានហើយគណៈបកប្រជាជនផ្លាកធំហ่ะបាទគណៈបកប្រជាជនផ្លាកធំមែនទេដល់ពេលគណៈបកភ្លឹងទៀន1ម៉ែត្រកន្លះ4ជ្រុងបងប្អូនទៅដាក់គេថាបាំងផ្លូវដាក់អត់បានទេកន្លែង តែគណៈបព្វជិជន7ម៉ែត្រ4ឆ្លងបងប្អូនឥឡូវយើងគិតមើលតើអាហ្នឹងហើយដែលជាសញ្ញា សញ្ញាថាហ៊ុនសែនកំពុងតែភ័យស្រន់ស្លោនិងជាពិសេសគឺមន្ត្រីមូលដ្ឋានរបស់ហ៊ុនសែនគាត់យល់ដឹងច្បាស់គាត់ដឹងច្បាស់បងប្អូនដឹងច្បាស់ថាបោះឆ្នោតគុំសង្កាត់នៅប្រហែលខែខាងមុខនេះគឺគណៈបកប្រជាជននឹងចាញ់ឆ្នោតគ្រប់មូលដ្ឋាន ប្រសិនបើគណៈបាក់ភ្លើងទៀនដែលកើតចេញ ពីអ្នកស្នេហាជាតិស្នេហាលទ្ធិប្រជាធិបតេយ្យស្នេហាទឹកដីនិងមេត្តាភូមិនេះឈោះឈ្មោះ ជាបេតិភាពខ្ញុំពេលនោះគាត់យល់ច្បាស់ហើយអញ្ចឹងហើយបានគាត់អត់មានលេសគ្រប់គ្រាន់ដើម្បីរំលាយគណៈបកភ្លើងទៀនទេអញ្ចឹងគាត់រកលេសបន្តិចបន្តួចកាត់បន្ថយអធិពលអំណាចរបស់គណៈបកភ្លើងទៀនដែលនឹងត្រូវបានប្រជាពលរដ្ឋបោះឆ្នោត ឲ្យធ្វើជាមេឃុំចៅសង្កាត់ក្នុងពេលឆាប់ឆាប់ក្នុងមុខនេះ បាទបាទឥឡូវខ្ញុំចូលដល់សំណួរទី2បាទសំណួរទី2រឿងហ៊ុនសែនហ៊ុនសែនគាត់ដឹងច្បាស់ហើយថាគាត់អត់អាចកុហកប្រជាពលរដ្ឋបានដូចមុនទេព្រោះអីពីមុនប៉ុស្តិ៍ទូរទស្សន៍ប៉ុស្តិ៍ទូរទស្សន៍សិតតែប៉ុស្តិ៍ប៉ុស្តិ៍ហ៊ុនសែនហ៊ុនសែនកុហកប្រជាពលរដ្ឋបាន រយៈពេលប៉ុណ្ណេះគឺវាយូរសម្រាប់ប្រជាប្រដ្ឋខ្មែរហើយឥឡូវប្រជាប្រដ្ឋខ្មែរគាត់មានទូរស័ព្ទដៃគាត់មានបណ្ដាញសង្គមគាត់មើលគាត់មើលតាមបណ្ដាញសង្គមគាត់ឃើញភាពសាហាវព្រិចស័យរបស់ហ៊ុនសែនជាពិសេសគាត់បានទទួលព័ត៌មានគ្រប់ជ្រុងជ្រោយជុំវិញពិភពលោកឃើញថា ប្រទេសខ្មែរយើង គឺអត់មានការអភិវឌ្ឍតតែសោះ រយៈពេល30ឆ្នាំមកនេះដឹកនាំដោយហ៊ុនសែនមានតែការបំផ្លិចបំផ្លាញបំផ្លិចបំផ្លាញធនធានធម្មជាតិធនធានរ៉ែដែលជាគេមរតករបស់យើងហ៊ុនសែនបំផ្លាញអស់ហើយហើយហ៊ុនសែនពុះជ្រៀកពុះជ្រៀកទឹកដីរបស់យើងលុបទៅឲ្យឈ្មួញបរទេស មិនថាកោះមិនថាភ្នំមិនថាព្រៃមិនថារ៉ែមិនថាបឹងមិនថាទន្លេ ព្រែកទាំងអស់ហ៊ុនសែនលុកឲ្យជនបរទេសទាំងអស់ហើយអញ្ចឹងបងប្អូនប្រជាពលរដ្ឋខ្មែរគាត់ដឹងច្បាស់ថាគាត់អត់អាចបោះឆ្នោតឲ្យគណៈបកប្រជាជនដែលដឹកនាំឲ្យហ៊ុនសែនបន្តទៅទៀតទេ ព្រោះអីព្រោះអីគាត់អត់រំពឹងថាហ៊ុនសែនអាចរកសេចក្តីសុខឲ្យពួកគាត់បានទេជាពិសេសគឺការងារនិងតម្លៃផ្សេងផ្សេង ទៅលើតម្លៃកសិកម្មយើងមើលឃើញថាស្រូវស្រូវនៅឆ្នាំនេះប្រជាបរតប្រជាកសិករដែលធ្វើស្រូវធ្វើស្រែធ្វើចម្ការចិត្តរដូវបោះឆ្នោតហ៊ុនសែនអត់មានដំណោះស្រាយទេស្រូវ1គីឡូ7 800ហើយយើងមើលតម្លៃប្រេងសាំងតម្លៃប្រេងសាំងកប់ពពកតម្លៃទំនិញនៅលើទីផ្សារក៏ថ្លៃកប់ពពកអញ្ចឹងប្រជាពលរដ្ឋគាត់យល់ច្បាស់ថាហ៊ុនសែនលែងមានលទ្ធភាព ក្នុងការទប់ស្កាត់វិបត្តិសេដ្ឋកិច្ចនេះហើយរោដំណោះស្រាយអត់ឃើញទេអញ្ចឹងមានតែគណៈបកប្រឆាំងដែលជាគណៈបកមួយដែលអាចរកការងាររកទីផ្សារឲ្យពួកគាត់បានព្រោះអីគណៈបកគណៈបកភ្លើងទៀនគឺកើតចេញពីតំណាងរាជនិងអ្នកស្នេហាជាតិដែលកើតចេញ ពីគណៈបកសង្គ្រោះជាតិអញ្ចឹងហើយពួកគាត់នៅតែរំពឹងនៅតែជឿជាក់ មកលើអ្នកប្រជាធិបតេយ្យឥឡូវយើងមើលឃើញថាហ៊ុនសែននិងតំណាងរាជរបស់ហ៊ុនសែនសពថ្ងៃគឺចិត្តរបស់ឆ្នោត ដល់ពេលរបស់ឆ្នោត គឺនាំគ្នាចុះចុះទៅជួបប្រជាបរតចុះទៅសំពះអត់ដេកអត់ពួនទេមករយៈចុងក្រោយហ្នឹងដោយសារតែចង់បានសិលឹកឆ្នោតយើងត្រូវចាំថាកាលពីឆ្នាំ2000 15 16នៅប្រទេសកម្ពុជារបស់យើងដែលមានវត្តមានលោកប្រធានសំរងស៊ីដែលជាអ្នកតំណាងរាជពេលដែលមាន កម្មកររងគ្រោះត្រូវបានតកែធ្វើបាបកសិករអឺធ្វើស្រែធ្វើចំការអត់មានទីផ្សារគាត់ក្នុងនាមជាតំណាងរាជគាត់ទៅតវ៉ានៅក្នុងរដ្ឋសភាគាត់ទៅតវ៉ាទៅជួយតវ៉ាជាមួយ កម្មករកម្មការនេះ តែយើងទៅមើលតំណាងរាស្ត្ររបស់គណៈបកប្រជាជនឃើញកម្មកតត្រូវបានថៅកែកັບកេងជាមួយ អ្នកមានអំណាចដឹកនាំដោយហ៊ុនសែនវាយធ្វើបាបប្រើអំពើហិង្សានៅបុគ្គលិកណាកាវលរហូតដល់ជាង2ខែមកនេះយើងមើលឃើញថាត្រឹមគ្នា1000 2000នេះអត់មានដំណោះស្រាយឲ្យពួកគាត់តើពួកយើងដែលជាកូនខ្មែរកំពុងតែមានទុកលំបាកនេះ តើយើងអាចរំពឹងអ្វីទៅបាន ថាហ៊ុនសែនអាចនឹងដោះស្រាយឲ្យពួកយើងដែលជាប្រជាពលរដ្ឋជាង14លាននាក់16លាននាក់នេះតើយើងជឿទេតើយើងរំពឹងទេព្រោះអីប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសសឹងតែ70%នៃចំនួនប្រជាពលរដ្ឋខ្មែរដែលជាពាក់បំណុលធនាគារវ៉ាន់កោដោយសារតែមុខរបរពួកគាត់ធ្វើអត់បាន ធ្វើស្រែទៅចំការលោកអត់បានថ្លៃ ពីមួយឆ្នាំទៅមួយឆ្នាំគាត់ ខាតបង់រហូតបាទគាត់អត់អាចលក់ទិន្នផលរបស់គាត់បានអឺតម្លៃចំណេញដែលធ្វើឲ្យពួកគាត់ហ្នឹងអាចសងធនាគារមីក្រូហិរញ្ញវត្ថុឯកជនបានទេចឹងហើយទើបធ្វើឲ្យប្រជាពលរដ្ឋបង្ខំចិត្តលក់ស្រែចម្ការលក់ផ្ទះលក់ដីដើម្បីសងបុលធនាគារហើយអ្នកខ្លះក៏ចំណាក់ស្រុក ទៅធ្វើការនៅប្រទេសថៃតើយើងឈឺចាប់ទេបងប្អូនប្រទេសខ្មែរមួយ ប្រជាពលរដ្ឋមាន16លាននាក់ហើយធនធានរ៉ែធនធានព្រៃយើងឃើញថាវាសម្បូរច្រើនជាងប្រទេសដទៃហើយហេតុអ្វី បានជាប្រជាប្រដ្ឋខ្មែរ វេទនាជាងប្រទេសដែលគ្មានធនធានរ៉ែគ្មានធនធានធម្មជាតិអានេះហើយ គឺដោយសារតែ មានមេដឹកនាំពុករលួយផ្ដាច់ការពុករលួយពីលើដល់ក្រោមអញ្ចឹងអត់អាចប្រជាពលរដ្ឋអត់អាចរកស៊ីមានបានបានទេដោយសារតែមានមេដឹកនាំពុករលួយ គឺចប់ហើយអញ្ចឹងក្នុងឱកាសនេះខ្ញុំសូមអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋខ្មែរទាំងអស់រយៈពេល5ឆ្នាំមកនេះយើងបដូរពីការឈឺចាប់របស់យើង ដែលគេបិទសិទ្ធិរបស់យើង គេគម្រាមកំហែងយើង យើងត្រូវតែបដូរពីការភ័យខ្លាចពីការឈឺចាប់របស់យើង ទៅជាជ័យជំនះនៅថ្ងៃខាងមុខក្នុងថ្ងៃបោះឆ្នោតដើម្បីរំដោះសេរីភាពរបស់យើង ដើម្បីរំដោះលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជាឲ្យរួចផុតពីរបបប្រជាលោកហ៊ុនសែនទាំងអស់គ្នាសូមអរគុណបាទអរគុណលោករិនរតឥឡូវឥឡូវបំបញ្ញមិញនេះលោករិនរតថាគណៈបក ប្រជាជន ជាពិសេសលោកហ៊ុនសែននឹងខ្លាច ចាញ់ឆ្នោតចាញ់យ៉ាងម៉េចទៅលោកលោករតបើមុនឃោសនាមិនទាន់មកដល់ឃើញថាគេហៅថាប្រព័ន្ធផ្សព្វផ្សាយរបស់ហ៊ុនសែនឃើញតែបំផុសបំផុលថាអូគណៈបកសមាជិកគណៈបកភ្លើងទៀនចុះចូល100នាក់300នាក់1000នាក់ហើយហេតុអីបានជាត្រូវខ្លាចទៀតបើប្រសិនបើសមាជិករបស់គណៈបកភ្លើងទៀនចុះចូលយើងភ្លុកទឹកភ្លុកដីបែបនេះទៅហើយនឹងបាទបាទអរគុណ យើងដឹងថាហ៊ុនសែនគាត់មានការភ័យខ្លាចទី1យើងមើលឆ្នាំ2017 2017ហ៊ុនសែនអត់អាចបោះឆ្នោតឈ្នះគណៈបកសង្គ្រោះជាតិក៏សម្រេចចិត្តរំលាយគណៈបកសង្គ្រោះជាតិចាប់លោកប្រធានគឹមសខាដាក់ពន្ធនាគារនិងបិទសិទ្ធិសេរីភាពរហូត ដល់សប្តាហ៍ថ្ងៃมันអាច ឲ្យគណៈបកសង្គ្រោះជាតិដំណើរការឡើងវិញហើយបណ្ដេញនិងនិរទេសខ្លួន លោកប្រធានសំរងស៊ីក៏ដូចជាអ្នកតំណាងរាជនិងថ្នាក់ដឹកនាំគណៈបកសង្គ្រោះជាតិដទៃទៀតបាទគឺដោយសារតែគាត់ចាញ់ឆ្នះខ្លាចចាញ់នេះហើយដែលធ្វើឲ្យគាត់បង្ខំចិត្តរំលាយហើយឥឡូវចូលមកដល់គណៈបកភ្លឹងទៀនគណៈបកភ្លឹងទៀនគឺជានិមិត្តរូបនិមិត្តរូបរបស់លោកប្រធានសំរងស៊ីនិមិត្តរូប របស់អ្នកប្រជាធិបតេយ្យអ្នកស្នេហាជាតិស្នេហាទឹកដីអញ្ចឹងប្រជាពលរដ្ឋគាត់បានយល់យល់ច្បាស់ថាគណៈបកភ្លើងទៀនគឺជាស្ពានចម្លងរបស់គណៈបកសង្គ្រោះជាតិអញ្ចឹងប្រជាពលរដ្ឋគាត់យល់ច្បាស់ថាភ្លើងទៀនគឺជាសង្គ្រោះជាតិសង្គ្រោះជាតិគឺជាភ្លើងទៀនរូបកាយត្រូវបានគេប្លន់ផ្ទះត្រូវបានគេប្លន់ តែឆន្ទៈរបស់យើង គឺគេអត់ប្លន់បានទេអញ្ចឹងហ៊ុនសែនក៏ដឹងច្បាស់ថាឱកាសដែលប្រជាពលរដ្ឋនឹងផ្ដួលរំលំគាត់នឹងផ្លាស់ប្ដូរគាត់គឺនៅក្នុងថ្ងៃបោះឆ្នោតព្រោះអីការផ្លាស់ប្ដូររបបប្រជាការគឺយើងមិនបាច់ចាំប្រើកភ្លើងចាំបាច់ប្រើប្រដាប់អាវុធគឺយើងប្រើតែសញ្ញាឆ្នោតរបស់យើង យើងប្រើឆន្ទៈរបស់យើង ដើម្បីបញ្ចប់របបផ្ដាច់ការហ៊ុនសែនហ៊ុនសែនគាត់ភោប្រជាប្រដ្ឋលេងបានយើងគិតមើលយើងគិតមើលថាហ៊ុនសែនគាត់ភោអ្វីក៏ប្រជាប្រដ្ឋលេងជឿហើយតលតែចិត្តបោះឆ្នោតទៅហ៊ុនសែនប្រឹងចោះទប់ស្កាត់នេះទប់ស្កាត់នោះជាក់ស្ដែងរឿងបឹងតលេសាបហើយហ៊ុនសែនអត់ដែរនិយាយរឿងសេដ្ឋកិច្ចអត់ដែរនិយាយរឿងអឺអឺរោគវិធីដើម្បីដោះស្រាយ វិបត្តិសេដ្ឋកិច្ចនៅក្នុងស្រុកខ្មែរគាត់និយាយតែអំពីរឿងការពង្រឹងអំណាចនិយាយរឿងតែអឺគម្រាមកំហែងទៅលើប្រជាប្រដ្ឋរឿងវិបត្តិសេដ្ឋកិច្ចបើខ្លួនគាត់ជានាយករដ្ឋមន្ត្រីបើគាត់ដោះស្រាយបាន គឺបើនៅប្រទេសប្រជាធិបតេយ្យគឺគេចោះចាញ់ហើយគ្រាន់តែរឿងតម្លៃប្រេងតម្លៃប្រេងសាំងយើងត្រូវដឹងថាឥឡូវនេះតម្លៃប្រេងសាំងវាឡើងជាសកល ក៏ប៉ុន្តែ ប្រទេសនីមួយនីមួយ គឺ គេមាន ដំណោះស្រាយរបស់គេ គេមាន ជាកញ្ចប់ កញ្ចប់សម្រាប់ឲ្យប្រជាពលរដ្ឋដើម្បីជួយប្រជាពលរដ្ឋដើម្បីទប់ស្កាត់ប្រេងឡើងថ្លៃដូចនៅសហរដ្ឋអាមេរិកគឺនៅរដ្ឋជាមួយចំនួន គឺគេបាន ផ្ដល់កញ្ចប់ថវិកា400ដុល្លារក្នុងមួយខែសម្រាប់ប៉ះពៅទៅនឹងរឿងប្រេងឡើងថ្លៃហើយប្រេងនៅ សហរដ្ឋអាមេរិកខ្ញុំមើលគិតទៅវាអត់ថ្លៃទេគឺវាថោកបាទដូចជាវា3លីត្រជាង វាដូចជា3ដុល្លារជាង បាទហើយនៅប្រទេសខ្មែរយើងប្រទេសដែលសម្បូរធនធានប្រេងហើយទៅជា1លីត្រ5000ទៅ6000រៀលហ៊ុនសែនដោះស្រាយអត់ចេញហើយរឿងជីរឿងជីនៅឆ្នាំនេះយើងគិតមើលថាជីកសកម្ម បើនៅប្រទេសគេមួយបេ15ដុល្លារចំណែកនៅប្រទេសខ្មែរយើងវិញគឺមួយបេ200000 19000 18000រៀលជិត50ដុល្លារបងប្អូនតើហើយចោះស្រូវ ស្រូវទិន្នផលស្រូវ ប្រជាពលរដ្ឋធ្វើបានអត់មានទីផ្សារអាហ្នឹងហើយដែល ប្រជាពលរដ្ឋលែងជឿទៅលើហ៊ុនសែនហើយរឿងប្រព័ន្ធតឡាការនិងប៉ូលីស និងមេឃុំប្រព័ន្ធតឡាការ គឺតលតែមានលុយបើមានលុយបានអាចឈ្នះហើយរឿងប៉លីសប៉លីសសពថ្ងៃនេះ គឺគេដើរតែគម្រាមកំហែងហើយសឹកតែប៉លីសបាក់ហើយយើងមើលឃើញថាក្នុងច្បាប់ប៉លីសគឺជាបកុលសាធារណៈដែលជាអញ្ញាកណ្ដាលសម្រាប់ប្រជាពលរដ្ឋជឿទុកចិត្តតែប៉ូលីសឥឡូវគឺសិតតែជាប៉ូលីសបកសកម្មជនបក បើមិនចូលសកម្មជនបកទេគេត្រូវបដិចេញហើយរឿងនេះជាពិសេសគឺរឿងមេឃុំចៅសង្កាត់ដែល5ឆ្នាំកន្លងមកនេះដែលលោកហ៊ុនសែនបានប្លន់គណៈបកសង្គ្រោះជាតិនៅតាមមូលដ្ឋាននិងថ្នាក់ជាតិគឺឥឡូវមេឃុំចៅសង្កាត់គឺរោគវិធីគៀបសង្កត់រោគវិធីពុករលួយ ជាមួយប្រជាពលរដ្ឋធ្វើបាបប្រជាពលរដ្ឋសពគ្រប់បែបយ៉ាង តាមរយៈលិខិតស្នាមផ្សេងផ្សេងគឺគាត់អត់ធ្វើឲ្យទេបើសិនអត់មានលុយអត់មានកាក់គឺមេឃុំចៅសង្កាត់ដែលកើតចេញពីគណៈបកប្រជាជនដែលផ្្លន់អំណាចផ្្លន់កៅអីពីគណៈបកសង្គមជាតិមនុស្សគឺគេអត់ខ្វល់ទេគេខ្វល់តែលុយបើអត់លុយទេគឺលិខិតស្នាមសាធារណៈផ្សេងផ្សេងដែលប្រជាពលរដ្ឋទៅធ្វើនោះគឺគេយកលុយពេលគណៈបកសង្គមជាតិធ្វើជាចៅសង្កាត់ធ្វើជាមេឃុំ គឺគណៈបកសង្គ្រោះជាតិគឺគោលនយោបាយគឺអត់យល់អត់យល់លុយទេតាមការពិតទៅវាជាច្បាប់ច្បាប់តម្រូវសេវាសាធារណៈគឺគេអត់យល់លុយទេតែចៅសង្កាត់គណៈបកប្រជាជនដឹកនាំដោយហ៊ុនសែនគឺគេយកលុយបើលុយតិចទេគេក៏មិនធ្វើទៀតបើលុយបើលុយច្រើនគេនឹងធ្វើឲ្យអាហ្នឹងហើយដែលធ្វើឲ្យប្រជាពលរដ្ឋអត់រំពឹង ទៅលើគណៈបកប្រជាជន អត់រំពឹងទៅលើហ៊ុនសែនតទៅទៀតទេពួកហ៊ុនសែន គឺជាមេបោកបោក ប្រជាពលរដ្ឋជាង30ឆ្នាំមកនេះគឺប្រជាពលរដ្ឋស្គាល់កាយៅគាត់ច្បាស់ថាគាត់គិតតែប្រយោជន៍បពពួកក្រុមគ្រួសារអំណាចរបស់គាត់ទេប្រជាពលរដ្ឋវេទនីរឿងទំនាស់ដីធ្លីទំនាស់អឺជាមួយតកែក្រុមហ៊ុនផ្សេងផ្សេងអីគឺហ៊ុនសែនអត់ដែរខ្វល់ទេគឺគាត់កាន់ជើងតែថៅកែអ្នកមានអំណាច ប្រជាពលរដ្ឋគាត់អត់ខ្វល់ទេអញ្ចឹងហើយប្រជាពលរដ្ឋខ្មែរគាត់ស្គាល់សិទ្ធស្គាល់សិទ្ធគាត់ជាម្ចាស់ប្រទេសស្គាល់សិទ្ធគាត់ជាម្ចាស់ឆ្នោតអញ្ចឹងហ៊ុនសែនគាត់មានការព្រួយបារម្ភមានការភ័យខ្លាចគាត់យកសរំប៊ីជេងឲ្យប្រជាពលរដ្ឋឥឡូវប្រជាពលរដ្ឋគាត់យកបាទគាត់យកតែដល់ថ្ងៃបោះឆ្នោតគាត់នឹងបោះឆ្នោតឲ្យគណៈបកភ្លើងទៀនព្រោះអីគណៈបកភ្លើងទៀនជាស្ពាន សង្គ្រោះជាតិយើងបាទសូមអរគុណបាទអរគុណលោករិនរតឥឡូវបែរទៅលោកឈុនវៀនមិញម្ដងអឺលោកឈុនវៀនយើងក៏លេខទៅមើលអឺអឺទស្សនភាពទស្សនភាពនៅ ក្នុង សង្គមកម្ពុជា បច្ចុប្បន្នក៏ដូចជាបរិយាកាសនយោបាយបច្ចុប្បន្នទោះបីជាមានការត្បិតត្បៀតមានការគៀបសង្កត់យ៉ាងណាក៏ដោយក៏ប៉ុន្តែប្រជាពលរដ្ឋរបស់យើងនៅតែ ឈ្មោះឈ្មោះនៅតែចូលរួមជីវភាពនយោបាយជាមួយគណៈបកភ្លើងទៀតតើតើអានេះមកពីកត្តាអីខ្លះដែរទៅលោកលោកលោកលោកឈុនមានបាទទោះបីជាហ៊ុនសែនគម្រាមទោះបីជាកោចោបនឹងវាគឺជាកោចោបចោក៏ដោយមិនទាន់មិនទាន់បានដល់ថ្ងៃប្រកួតប្រជែងក៏ដោយក៏ប៉ុន្តែកោចោបនេះចាប់ដើមលួចបដាបដាក៏ប៉ុន្តែប្រជាពលរដ្ឋនៅតែផ្ដាល់ក្តីសង្ឃឹមនៅតែប្រើឆន្ទៈរបស់ពួកគាត់តាមរយៈសញ្ញាឆ្នោត តើអានេះមកពីកតាអ្វីដែរទៅលោកលោកលោកឈុនវៀនបាទបាទអរគុណលោកអ្នកសគុណខ្ញុំមើលឃើញថាកតាឈឺចាប់កតាឈឺចាប់របស់ប្រជាពលរដ្ឋហើយនឹងមេដឹកនាំដោយរបបលោកហ៊ុនសែនរយៈពេលនៃការដឹកនាំគឺជាង30 37ឆ្នាំហើយ37ឆ្នាំអញ្ចឹងវាឆ្អែតវាឆ្អន់ហើយភាពឈឺចាប់ របស់ប្រជាពលរដ្ឋគឺជាដើមចមនៃការតស៊ូភាពជឿចាប់របស់ប្រជាពលរដ្ឋសួរថាតើជឿចាប់រឿងអីឈឺចាប់រឿងប្រទេសជាតិឈឺចាប់នៃការបាត់បង់ទឹកដីដែលត្រូវបានប្រទេសជិតខាងនៃរំលោភមកលើអធិបតេយ្យនៃប្រទេសកម្ពុជាឈឺចាប់ដោយសារការប្លន់ដីធ្លីរបស់ប្រជាពលរដ្ឋ ដែលប្រជាពលរដ្ឋដែលធ្លាប់តែអាស្រ័យផលហើយប្រជាពលរដ្ឋធ្លាប់តែមានលំនៅឋានប្រជាពលរដ្ឋធ្លាប់តែរស់នៅសុខដុមរមនាត្រូវបានគេប្លន់ជំរោករបស់ពួកគាត់ នៅលើពិភពលោកនៅលើពិភពលោក មនុស្សជាតិសំខាន់បំផុតគឺជំរោកព្រោះមនុស្សគឺមានសិទ្ធិគ្រប់គ្រាន់ មានសិទ្ធិមិនមែនសំបីតែយើងមើលឃើញនៅសហរដ្ឋអាមេរិកនេះសំបីតែសัตว์របស់គេសัตว์ចិញ្ចឹមសัตว์ព្រៃសัตว์នៅ តាមសួនរបស់គេគឺមានសេរីភាពជាងប្រជាពលរដ្ឋខ្មែរទៅទៀតអញ្ចឹងអានឹងហើយដែលយើងមើលឃើញថាការឈឺចាប់របស់ប្រជាពលរដ្ឋខ្មែរគ្រប់រូបភាពដែលត្រូវបាន មេដឹកនាំនៃរបបលោកហ៊ុនសែនធ្វើបាបធ្វើបាបពួកគាត់ធ្វើបាបពួកគាត់នឹងទៅប្រកាសឈឺចាប់របស់គាត់នឹងធ្វើឲ្យពួកគាត់តស៊ូហើយសួរថារយៈពេល4ឆ្នាំគាត់អត់ធ្វើសកម្មភាពអ្វីសោះគាត់នៅសងំស្ងៀមហើយដោយសារតែគាត់ដឹងច្បាស់ណាស់ ការងើរើបំរាស់របស់ប្រជាពលរដ្ឋគឺដោយសារតែភាពអត់ស្រុះគ្នាទើបគាត់នៅសង្ងំស្ងៀមសង្ងំនឹងគឺដោយភាពឈឺចាប់របស់គាត់សង្ងំនឹងគាត់រងចាំថាតើនៅពេលដែលថ្ងៃណាមួយគាត់មានឱកាសគាត់មានឱកាសក្នុងការតស៊ូដើម្បីយកសេរីភាពរបស់ពួកគាត់មកវិញយករំលើឋានរបស់ពួកគាត់មកវិញការយកឋានៈរបស់គាត់ទៅការពារជាតិមកវិញគឺពួកគាត់នឹងងើបចុះឥឡូវនេះឃើញទេជំហររបស់គណៈបកភ្លើងទៀន ចំហររបស់គណៈបកភ្លឹងទៀនគឺជាគោលចំហររបស់សង្គ្រោះជាតិអញ្ចឹងហើយបានជាគាត់ដឹងថាអូគណៈបកភ្លឹងទៀននឹងហើយដែលជាគោលចំហររឿងមមដែលគាត់អាចចូលមកជ្រកកោនគាត់ចូលមកគេហៅថាអឺតាំងលំនៅដើម្បីការពារទៀមទានៅសិទ្ធិរបស់ពួកគាត់ឃើញទេគណៈបកភ្លឹងទៀនគេដឹងប្រវត្តិច្បាស់គេដឹងប្រវត្តិច្បាស់ថាគណៈបកភ្លឹងទៀនចេញមកពីប្រភពណា ហើយពួកគាត់ដែលដែលចេញមកផុសផលយ៉ាងកក្រឹកក្រែងដូចដូចថ្ងៃនេះអញ្ចឹងថ្ងៃនេះនៅនៅខេត្តកំពង់ធំបងប្អូនជួយនៅខេត្តកំពង់ធំគឺមនុស្សការថាសកម្មជនរបស់គណៈបកព្រំទៀនគឺមិននឹកស្មានថាមនុស្សច្រើនដល់ត្រាក់នឹងទេមនុស្សច្រើនដល់ត្រាក់នឹងដែលយើងមើលមើលឃើញថាជាសញ្ញាមួយថាការផ្លាស់ប្ដូរគឺត្រូវតែមានហើយការឈឺចាប់របស់ប្រជាពលរដ្ឋគឺចេញពី គេកថាភាពឈឺចាប់នឹងហើយដែលបង្ហាញថាការផ្លាស់ប្ដូរនឹងមកដល់ទៅពេលខាងមុខដល់ដល់ខ្លីនេះចឹងហើយបានជាលោកហ៊ុនសែនគ្រប់រូបភាពពីមុនណាបងប្អូនបោះឆ្នោតលោកហ៊ុនសែនសឹងតែមិនដែរមិនមិនចាំបាច់គេហៅថាមិនចាំបាច់ចេញពីផ្ទះនេះប្រើតែអបរិវាកូនចៅបើគេហៅអ្នកជើងដៃរបស់ខ្លួនឯងក៏គាត់អាចរស់សិលឹកឆ្នោតបានខ្លះដែរលួចទៅបន្លំខ្លះលួចបន្លំខ្លះបានសិលឹកឆ្នោតខ្លះអាចអាចមានសម្លេងរាប់ ប៉ុន្តែឥឡូវនេះលោកហ៊ុនសែនប្រើយុទ្ធសាស្ត្រទាំងកូនទាំងឪពុកចេញចេញល្បាតហ្មងគេហៅទៅភាសាមួយគេចេញល្បាតណាចេញរកស៊ីដែលលោកលោកម៉ៅបុលចាប់ដើមចេញរកស៊ីទាំងកូនទាំងឪពុកណាបាទអញ្ចឹងហើយបាននេះថាការឈឺចាប់របស់ប្រជាពលរដ្ឋនាំមកនៅការផ្លាស់ប្ដូរហើយគណៈបកភ្លើងទៀនមានគោលចំហដោយគណៈបកស្គូជាតិដែលគណៈបកភ្លើងទៀនគឺជាគណៈបកតាំងពីជាតិខ្មែរមកម្លេះ ហើយសុទ្ធសឹងតែអ្នកដែលតស៊ូដែលមិនលក់នៅឧត្តមគតិដែលមិនចង់បាននៅអំណែងអំណាចដែលគេផ្ដល់ឲ្យដោយគេយកទៅយកគេហៅថាយកទៅប្រើប្រាស់ដើម្បីផលប្រយោជន៍បុគ្គលនោះចឹងហើយបានគេថាគណៈបកភ្លឹងទៀននៅពេលនេះគឺសុទ្ធសឹងតែអ្នកដែលតស៊ូឆន្ទៈលះបង់គ្រប់បែបយ៉ាងខ្ញុំលើកទៅសារឲ្យគ្រប់គ្រងដោយគណៈបកភ្លឹងទៀនក៏ដូចជាសកម្មជនរបស់គណៈបកភ្លឹងទៀនពួកគាត់ឥឡូវនេះយើងឃើញទោះបីតែគាត់ អត់មានធនធានផ្នែករញ្ញវត្ថុឬក៏ជីវភាពរបស់គាត់ទូធាយ៉ាងណាក៏ដោយប៉ុន្តែអាបេះដូងរបស់គាត់នោះបេះដូងរបស់ពួកគាត់គឺគាត់រក្សាបាននៅឆន្ទៈរបស់គាត់យ៉ាងមុតមមគាត់ទេគំរាមក៏អត់ខ្លាចសន្លត់ក៏លែងខ្លាចដែរចាប់ដាក់គុកចាញ់មកវិញចូលដាក់បាក់ភ្លើងទៀតឃើញទេតស៊ូហើយអត់មានលុយធុកចិត្តរត់ម៉ូតូឌុបដើម្បីយកលុយមកធ្វើផ្លាកកណ្ដាក់បាក់ភ្លើងទៀត សុខចិត្តលក់ស្រូវលក់អង្ករដើម្បីយើងមកធ្វើផ្លាស់ដាក់បាក់ភ្លឹងទៀនដើម្បីបញ្ចេញនៅឆន្ទៈរបស់ពួកគាត់និងការផ្លាស់ប្ដូររបស់ពួកគាត់ហើយយើងឃើញជាតិឧត្តមគតិរបស់ពួកគាត់ដែលស្រឡាញ់ជាតិពិតប្រាកដគឺគាត់បុះពៀតស៊ូគ្រប់ឧបសគ្គគេគម្រាមកំហែងគ្រប់រូបភាពទាំងការដាក់បេក្ខភាពក៏គេទៅគម្រាមដាក់គេហៅថាដំអ្នកសង្កេតការក៏ត្រូវបានគេគម្រាមដែរអញ្ចឹងយើងមើលឃើញថាសិតសឹងតែជារូបភាពនៃការតស៊ូរបស់ពួកគាត់ ហើយយល់សួរថាតើពួកគាត់ត្រូវការផ្លាស់ការបដូរគឺការផ្លាស់បដូរមានតាំងពីយូរហើយបាទតែគណៈបកប្រជាជនហើយលោកហ៊ុនសែនហ្នឹងយកវិធីសាស្ត្រនៃការផ្លាស់ប្ដូរតាមបែបលទ្ធិប្រជាធិបតេយ្យតាមការបោះឆ្នោតមកជាការប្លន់អំណាចមកជាការរំលាយគណៈបកសង្គ្រោះជាតិដើម្បីគេហៅថាប្លន់យកអំណាចរបស់ឆន្ទៈដែលកើតចេញពីឆន្ទៈរបស់ប្រជាពលរដ្ឋហ្នឹងខ្ញុំឃើញណាឥឡូវនេះឃើញតែភ័យ ភ័យភ័យមែនទែនភ័យទាំងពុកភ័យទាំងកូនភ័យទាំងគណៈទាំងទាំងមន្ត្រីដែលធ្លាប់តែ ជិះជន់រះដែលធ្លាប់ធ្វើបាបប្រជាពលរដ្ឋភ័យទាំងអស់ហើយយករូបរូបភាពគ្រប់បែបយ៉ាងសម្បីតែនៅខ្ញុំលើកមួយទេបងប្អូនខ្ញុំលើកមួយសម្បីតែនៅខេត្តបៃលិនដែលខ្ញុំតែងតែលើកហើយលើកទៀតថាមិនដែលមានចង្វាយខេត្តណាចេញសារគម្រាម ជាសាធារណៈទៅលើប្រជាពលរដ្ឋទៅលើយុវជនដល់ថ្នាក់ហ្នឹងឃើញទេ ដែលបានស្រីមុំនៅខេត្តកំពង់នៅខេត្តប៉ៃលិនណាបងប្អូនចេញសារជាសាធារណៈចេញសារជាសាធារណៈគម្រាមទៅដល់សកម្មយុវជននៅខេត្តប៉ៃលិនណាមិនអោយចូលរួមសង្កេតការភាពភ័យខ្លាចអ្នកសង្កេតការច្រើនភាពភ័យខ្លាចនៃអ្នកតាមដានចោលលួចច្រើនអញ្ចឹងបាទនៃតែខ្លួនឯងនឹងកំពុងតែមានហានិភ័យនៃការអស់អំណាចអស់អំណាចព្រោះប្រជាកាលណាមានអ្នក សង្កេតការច្រើនដូចខ្ញុំតែលើកលើកលើកឡើងជាច្រើនលើកហើយថាកាលណាមានអ្នកសង្កេតការច្រើនណាគឺធ្វើឲ្យចោលពិបាកក្នុងការលួចអញ្ចឹងនៅខេត្តប៉ៃលិនដូចគ្នាដែរបានស្រីមុំនឹងបាទបងប្អូនមួយចំនួនគាត់ថាមិនមែនជាខ្មែរផងជាជនជាតិបរទេសពិសេសគឺជនជាតិយួនតែម្ដងអញ្ចឹងបានន័យថានៅនៅខេត្តប៉ៃលិននឹងគឺគម្រាមទៅដល់អ្នកសង្កេតការបានន័យថាបានស្រីមុំលួចសម្លឹកឆ្នោតវាអត់បាន ការដែលសង្កេតការច្រើនលួចសម្លឹកឆ្នោតអត់បានអញ្ចឹងបរាជ័យនៃគណៈបកប្រជាជនហើយ ហើយធ្វើឲ្យប្រជាពលរដ្ឋនៅខេត្តប៉ៃលិនហ្នឹងអាចនឹងឈ្នះនឹងឈ្នះឆ្នោតហើយប្រជាពលរដ្ឋហ្នឹងគ្រប់គ្រងភ្លុកទឹកភ្លុកដីអញ្ចឹងបានស្រីមុំនឹងអស់អំណាចហើយព្រោះកាលណាគណៈបកភ្លើងទៀនមានសមាជិកច្រើនអញ្ចឹងបានស្រីមុំអត់ធ្វើបាបប្រជាពលរដ្ឋបានទៀតទេព្រោះកាលណាធ្វើបាបប្រជាពលរដ្ឋជាពលរដ្ឋមានតំណែងរបស់ខ្លួនក្នុងការតវ៉ាក្នុងការទៀមទារោគយុទ្ធធម៌ឲ្យពួកគាត់នេះយើងយើងច្បាស់ទាំងអស់គ្នាព្រោះយើងឃើញកន្លងមកសារគម្រាម កំហែងចាប់ដាក់គុកគ្រាន់តែដាក់បេក្ខភាពក៏មានការចាប់ដាក់គុកដែរយើងមាននៅខេត្តបៃលិនក៏មានចាប់ដាក់គុកនៅខេត្តពោធិ៍សាត់ក៏មានការចាប់ដាក់គុកឃើញទេចាប់ដាក់គុកបេក្ខភាពបេក្ខភាពជាមេគុំចៅសង្កាត់វាមិនដែរមានលើប្រវត្តិសាស្ត្រជួតតាខុសច្បាប់បើតាមច្បាប់គោចបអានេះគ្រាន់តែព្រៀងច្បាប់ទេណាខ្ញុំចំអានអានត្រួតត្រួតអបកណ្ណាចំណុចលក្ខខណ្ឌច្បាប់របស់គោចបមិនមានយកតឡាការមកកាត់ទោសទេបាទរឿង រឿងទោះបីតែខុសអសសរសេរអសមិនត្រូវតួឬក៏សរសេរខុសទឹកបិចក៏ឬក៏ដាក់បេក្ខភាពខុសក៏មិនមានបញ្ហារឿងទៅដល់ផ្លូវច្បាប់ដែរគ្រាន់តែគេប្រើប្រាស់នីតិវិធីរបស់កោជបទៅអប់រំ ឬក៏ណែនាំឲ្យរៀបចំថ្មីរៀបចំថ្មីតែប៉ុណ្្នឹងឯងពួកនៅឥឡូវយើងឃើញការរៀបចំដាក់បេក្ខភាពនៅកោជបឬការរៀបចំការបោះឆ្នោតបែរទៅយកផ្លូវច្បាប់មកផ្លូវច្បាប់តឡាការ មកចាប់ដាក់គុកយកប្រព័ន្ធយកបលិសយកសមត្ថកិច្ចទៅចាប់គេដាក់គុកសួរថាតើអានឹងវាជាយុទ្ធសាស្ត្រដើម្បីគម្រាមកំហែងដល់សកម្មជនរបស់គណបកភ្លើងទៀនឬក៏យ៉ាងម៉េចច្បាស់ច្បាស់ទាំងអស់គ្នាអានេះច្បាស់ទាំងអស់គ្នាថាមិនទាន់ដឹងបណ្ណាផង ចាប់គេដាក់គុកមុនការបោះឆ្នោតទៅហើយបាទអានឹងវាយុទ្ធសាស្ត្រចុះបើតម្រាំភ្លើងទៀនឈ្នះទូទាំងប្រទេសទៀតកម្លាំងរបស់គណៈបកភ្លឹងទៀនមិនអាចបំបែកបានទេកាលណាលើកនេះគាត់មានប្រវត្តិហើយ បាទខ្ញុំខ្ញុំដឹងណាបងប្អូនដឹងមិនហីគណៈបកភ្លឹងទៀនបានសន្យាសកម្មជនណាគាត់បានសន្យាថាលេងឲ្យមានលើកទី2ហើយបាទលេងរំលាយរំលាយឲ្យដេកសងំសូត្រធរអត់ទេអត់មានអញ្ចឹងទៀតទេតារំលាយឲ្យគឺដឹងតែផ្ទុះតបាទៀតទៀតរកយុទ្ធធរដោយខ្លួនឯងតែម្ដងហ្នឹងឆ្មាស់បងប្អូនព្រោះគាត់ស៊ូទ្រាំអត់ធ្មត់4ឆ្នាំនឹងគាត់ចង់ផ្ទុះតាមទ្រូងហើយកុំថាឡើយតែនេះ ពួកគាត់ឆន្ទៈរបស់គាត់គឺឆន្ទៈក្នុងការផ្លាស់ប្ដូរតាមបែបលទ្ធិប្រជាធិបតេយ្យគាត់មិនត្រូវការទៀមទាការផ្លាស់ប្ដូរដោយការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធឬក៏ប្រើប្រាស់ដោយហិង្សាទេគឺប្រើប្រាស់ដោយការបោះឆ្នោតត្រឹមត្រូវយុត្តិធម៌តែប៉ុណ្្នឹងឯងបាទអរគុណលោកបាទឥឡូវបែរទៅបែរទៅលោកម៉ៅវិបុលវិញម្ដងលោកម៉ៅវិបុលតាំងពីលោកម៉ៅវិបុល អឺចេះធ្វើនយោបាយឬចូលរួមជីវភាព នយោបាយជាមួយអ្នកប្រជាធិបតេយ្យមកតើលោកម៉ៅបកដែលឃើញអឺគណៈបកដែលមានប្រវត្តិសាស្ត្រគណៈបកប្រជាជនប្តឹងហើយដកបេក្ខភាពរបស់គណៈបកភ្លើងទៀនហើយប្រជាពលរដ្ឋមិនដឹងប្រជាពលរដ្ឋរូបណាផងឃើញតែឈ្មោះហើយប្តឹងដកបេក្ខភាពហើយក៏កោជបក៏កាត់សេចក្តីដកមិន មិនតែប៉ុណ្ណោះឯងគឺបិទផ្លូវតវ៉ាទៀតផងតែលោកបៅបលដែលឃើញរូបភាពបែបហ្នឹងដែរទេបាទបាទសូមអរគុណលោកនាងសុខុនអានេះជា ប្រវត្តិសាស្ត្ររបស់ក្រមលោកហ៊ុនសែនណាក្រមចៅណាចៅព្រៃវិសាចក្រមលោកហ៊ុនសែនហ្នឹងជាប្រវត្តិហើយយើងខ្ញុំចូលរួមនយោបាយយូរដែរហើយ តាំងពីគណៈបកសំរងស៊ីរហូតមកដល់បច្ចុប្បន្នណាតាំងពី97 98រហូតមកដល់ថ្ងៃនេះ អត់ដែលមានឃើញនេះទំលឺថ្មីទេនឹងអាចជារបត់នយោបាយថ្មីរបស់គណៈបកប្រជាជន ជាយុទ្ធសាស្ត្រពួកក្រមខៅថាចៅ500របស់ក្រមលោកហ៊ុនសែនណាព្រោះចៅច្រើនហើយដល់ពេលជាប្រដ្ឋច្រើនជាងចៅទៅភ័យប្រហើយអញ្ចឹងជាប្រវត្តិសាស្ត្រហើយហើយយើងមើលថាបងប្អូនជនជាតិខ្មែរក្រមគណៈបកប្រជាជនតែងតែភ័យគ្រប់រឿងទាំងអស់ពាក់ព័ន្ធនឹង យើងកុំថាឡើយតែកើចបសំបីតែមេក្រុមមេភូមិហ្នឹងណាក៏ភ័យដែរដូចលោកឈុនវៀនលើកឡើងភ័យភ័យយ៉ាងម៉េចទេបងប្អូនភ័យតែពលរដ្ឋគេលែងគ្រប់គ្រងគណៈបកប្រជាជនហើយគេដឹងរឿងអស់ហើយរឿងអាក្រក់ គេស្រាតខោរាល់ថ្ងៃគេដឹងរឿងអស់លោកហ៊ុនសែនឥឡូវទៅ ពួនច្រកណាក៏គេដឹងដែរសំបីចុះទៅតាមមូលដ្ឋានអីក៏គេដឹងថាទៅបោកទៀតហើយអូទៅភូតភើទៀតហើយ អូដល់ទៅនឹងមាន ការគម្រាមកំហែងចាប់ដាក់គុកណានាទៀតហើយទៅក្រមបិសាចទៅអញ្ចឹងបានជាក្រមហ៊ុនសែនភ័យណាភ័យភ័យច្រើនបំផុតជាកាភ័យខ្លាំងជាងគេបំផុតណាដឹងណាទេបងប្អូនគឺអ្នកមូលដ្ឋានហ្នឹងហើយពួកក្រមដែលធ្វើអព្រឹត្តអាក្រក់ជាមួយនឹងពលរដ្ឋខ្លួនឯងអញ្ចឹងពលរដ្ឋគេដឹងកាយៅដឹងកាយៅមុនគេដឹងកាយៅហ៊ុនសែនឥឡូវគេដឹងកាយៅពួកមូលដ្ឋាន ក្រុមគណៈបកប្រជាជនណាពលរដ្ឋដឹងហើយព្រោះអំណោយក្រុមគណៈបកប្រជាជនហ្នឹងគ្មានបានយកពីណាមកទេគឺកັບកេងយកដីយកធ្លីប្រជាពលរដ្ឋយកទៅលក់ដើម្បីយកអំណោយមកដូចលក់បានមួយលានអញ្ចឹងយកអំណោយ20ម៉ឺនទៀតឲ្យយក80ម៉ឺនឲ្យហ៊ុនសែនទៅដែរអញ្ចឹងអំណោយទាំងហ្នឹងណាជាអំណោយជញ្ជក់ឈាមពលរដ្ឋខ្មែរអំណោយនេះហើយដែលធ្វើឲ្យពលរដ្ឋក្រីក្រ អំណោយនឹងហើយដែលធ្វើឲ្យយុវជនអត់ការងារធ្វើអំណោយនេះហើយដែលធ្វើឲ្យប្រជាពលរដ្ឋចម្ពាក់លុយធនាគារកាន់តែច្រើនអំណោយនេះហើយដែលធ្វើឲ្យជាតិយើងបាត់បង់ពិសេសទឹកដីព្រំដែនហើយថ្មីថ្មីនេះស្ងាត់ស្ងាត់នេះលោកហ៊ុនសែននឹងតិចទៀតនឹងនឹងសញ្ញេពាក់ព័ន្ធនឹងគេគូសវាសព្រំដែនថ្មីផែនទីថ្មីបងប្អូនផែនទីថ្មីគឺយួនអ្នកឲ្យចឹងហ៊ុនសែនកំពុងតែ បន្តការហៅថានាយករដ្ឋមន្ត្រីបន្តដើម្បីសញ្ញេឲ្យចប់រឿងបញ្ហាផែនទីនៃប្រទេសកម្ពុជា បាទហើយរឿងផែនទីប្រទេសកម្ពុជានេះ វាងាយស្រួលណាបងប្អូនងាយស្រួលទេព្រោះហេតុអីបានខ្ញុំថាងាយស្រួលព្រោះមានតម្កល់នៅអង្គការសហជីវជាតិរួចហើយហើយប្រជាពលរដ្ឋខ្មែរជាសាកសីរស់នៅតាមមូលដ្ឋាននៅតាមខេត្តនៅតាមស្រុកភូមិឃុំ របស់ប្រជាពលរដ្ឋណាណាមិនដឹងថាដីខ្មែរដល់ត្រឹមណាដោយពិសេសស្វ័យរៀងខ្ញុំចឹងស្វ័យរៀងខ្ញុំ8ស្រុកក្រុងហ្នឹងណាគឺជាប់នឹងដីយួនទាំងអស់ហើយប្រជាពលរដ្ឋនៅទីនោះដែលជាសាក់សីរស់ក៏ដឹងថាដីខ្មែរដល់ត្រឹមណាក៏ដឹងអស់ប៉ុន្តែក្រមលោកហ៊ុនសែនទៅបំបិតមាត់ទៅបំផិតបំភ័យអត់ឲ្យនរណាដឹងឮពីរឿងទឹកដីទេបញ្ហាទាំងនេះហើយដែលធ្វើឲ្យ ប្រទេសកម្ពុជាយើង คล้ายទៅជាតំបន់អាណាថាប្រជាពលរដ្ឋទាំងអស់ឥឡូវអាណាថាប៉ុន្តែអាណាថាមជ្ឈមនឹងងុំហ៊ុនសែនអ្នកថាហើយនឹងយួនអ្នកនិយាយយួនអ្នកពុះវាតែពលរដ្ឋអត់ហ៊ាននិយាយទេហ៊ុនសែនអ្នកនិយាយឥឡូវគាត់និយាយថ្ងៃមុនពាក់ព័ន្ធថា បើប្រជាពលរដ្ឋណាចង់ទៅច្បាំងជាមួយយួនយកដីកម្ពុជាក្រោមគាត់ធ្វើក្តាមឈប់ឲ្យនិយាយពីរឿង កោះត្រល់គាត់ធ្វើក្តាមជូរឲ្យហើយគាត់ថាមិនមែនបាត់ចំនួនគាត់នឹងទេកោះត្រល់បាត់ចំនួនដូនតាឯណោះហើយមកចោទថាហ៊ុនសែនសោះឥឡូវបងប្អូនជឿទេបងប្អូនតាមមើលទាំងអស់គ្នាជឿជឿថា ចំនួនពីដើមអ្នកកាត់ឲ្យឬមួយក៏ហ៊ុនសែនបាទខ្ញុំមើលឃើញមិនមែនចាស់ពីដើម កាត់ឲ្យទេចាស់ពីដើមមានអវ័យយួនតម្លាក់ទឹកទេបាទ ហើយឥឡូវនេះហ៊ុនសែនអ្នកកាត់ឲ្យចោតថាចាស់ពីដើមអ្នកកាត់ឲ្យគាត់ថាគាត់មិនដឹងទេរឿងហ្នឹងគាត់ទៅកាត់ចំនួនក្រោយហើយអ្នកណាដែលជឿថាហ៊ុនសែនមិនដឹងរឿងពាក់ព័ន្ធរឿងព្រំដែនពាក់ព័ន្ធនឹងកោះត្រល់ពាក់ព័ន្ធនៃកម្ពុជាក្រោមហ៊ុនសែនអ្នកដឹងរឿងទាំងអស់ហើយរាល់សុំស្រាយហើយរាល់ការអនុវត្តរបស់លោកហ៊ុនសែនណាអនុវត្តពាក់ព័ន្ធរឿងព្រំដែនហ៊ុនសែនអត់ដែរនិយាយណាអត់ដែរនិយាយទៅសោះ គឺហ៊ុនយួនទេអ្នកនិយាយហើយពាក់ព័ន្ធនឹងយួននៅក្នុងប្រទេសកម្ពុជាទៀតក៏ហ៊ុនសែនអត់និយាយដែរឥឡូវនេះគេផ្ដល់ឱកាសឲ្យយួននៅក្នុងបឹងទន្លេសាបឲ្យឡើងគោកឲ្យយួនមានសិទ្ធិសេរីភាពឲ្យយួនមានស្បត់ឆ្នាំត្រឹមត្រូវហើយបន្ថែមទាំងបង្កើតសាលាឲ្យយួនរៀនភាសា ខ្មែរដើម្បីចូលសញ្ជាតិប៉ុន្តែគ្រាន់ជាលេសទេ មិនបាច់តែចេះភាសាខ្មែរក៏មានសញ្ជាតិខ្មែរដែរហ៊ុនសែនឲ្យរួចតាំងពីមកជន់ដីកម្ពុជាម្លេះតាំងពីយួនវិច្ចកវិច្ចពីប្រទេសវាមកពីសុកយួនណាមកដល់ព្រំដែនមាន ការកាន់បាត់ហើយបាទអញ្ចឹងហ៊ុនសែនមិនបាច់ពវៀងបែរឿងសំណុំរឿងរឿងស្អីបឹងទលេសាបពាក់ព័ន្ធបឹងទលេសាបវាយួននៅច្រើនកកកុញពេកអញ្ចឹងយកយួនឡើងគោកបណ្ដោយ ទុកឲ្យអាអ្នកថ្មីវានៅក្នុងទឹកយកអាចាស់នឹងឡើងគោកឲ្យមានឯកសារត្រឹមត្រូវដើម្បីជួយបោះឆ្នោតឲ្យហ៊ុនសែនបន្តិចទៀតនឹងយួនមានឱកាសច្រើនទៅច្រើនទៅដោយតំបន់គ្រីមៀនៃប្រទេសអ៊ុយក្រែនដែលរុស្ស៊ីចូលច្រើនទៅច្រើនទៅคล้ายជាតំបន់របស់រុស្ស៊ីអ៊ុយក្រែនប្រជាពលរដ្ឋនៅក្នុងតំបន់គ្រីមៀคล้ายជាអន្តោប្រវេសក្នុងទឹកដីខ្លួនឯង ហើយឥឡូវយើងមើលនៅកម្ពុជាក្រោមដូចគ្នាដែរយួនចូលច្រើនទៅច្រើនទៅប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមคล้ายទៅជាជនអន្តោប្រវេសន៍បន្តិចទៀតឥឡូវហ្នឹងដល់កម្ពុជាហើយឥឡូវហ្នឹងមានមេភូមិយួន មានទឹកដីយួនកន្លែងណា ដែលយួនរស់នៅ ប្រជាពលរដ្ឋខ្មែររស់នៅអត់បានទេ គឺយួនវាបង្កបញ្ហាឲ្យប្រជាពលរដ្ឋខ្មែររត់ចេញតលអស់បាទ ខ្ញុំលើកឡើងដោយចាក់អង្រែលើពាក់ព័ន្ធនឹងជួរមាត់ទន្លេនៅចិត្តវត្តចាក់អង្រែលើហ្នឹងកាលពីមុនមានប្រជាពលរដ្ឋខ្មែររស់នៅនឹងច្រើនម្ដុំដែលយួននៅហ្នឹងដល់ពេលហើយវាកកោកកាយយួនដឹងស្រាប់ហើយវានិយាយមិនមែនខ្សឹបដូចខ្មែរណាវានិយាយមួយម៉ាត់ម៉ាត់លឺផ្អើលមកភូមិដល់ចឹងវាលោឡាលោឡាប្រជាពលរដ្ឋខ្មែរមិនចូលចិត្តអាលោឡាទេចាញ់អស់ ចេញអស់លក់ផ្ទះនឹងថោកថោកយួនមានឱកាសទិញយកទិញទៅវាទីនិយាយរួមគ្រប់កន្លែងដែលមានយួននៅ គឺបង្កហានិភ័យដល់ពលរដ្ឋខ្មែរមិនត្រឹមតែដណ្ដើមការងារទេសំបីតការនិយាយស្ដីណាក៏វាអើកតមដែរហ៊ុនសែនហ៊ុនសែនហ៊ុនសែនការពារវានិយាយវាអសរោះទៅចោះបងប្អូនជើងជាតិខ្មែរយើងមិនរើសអើងពូជសាសន៍ទេប៉ុន្តែអ្នកឯងមកទឹកដីយើងត្រូវគោរពសិទ្ធិ ប្រជាពលរដ្ឋយើងត្រូវគោរពម្ចាស់ទឹកម្ចាស់ដីប៉ុន្តែយួនមកស្រុកខ្មែរអត់ដែលគោរពខ្មែរណាថែមទាំងហ៊ុនសែននឹងអោនក្បាលជាមួយយួនទៀតបាទឥឡូវយើងមើលទៅរាល់កិច្ចការទាំងអស់នៅតាមខេត្តនៅតាមឃុំ តាមស្រុកនីមួយមួយមានយួនគ្រប់ហើយគ្រប់រចនាសម្ព័ន្ធហើយទាំងប៉លិសទាំងទាហាន កងកម្លាំងប្រដាប់អាវុធក៏មានយួនដែរអញ្ចឹងហើយបង្កហានិភ័យដល់ពលរដ្ឋខ្មែរ ហើយហ៊ុនសែនបង្កើននៃការការពារយួនទាំងនោះទៀតការពារយ៉ាងម៉េចដោយអុកញ៉ាខ្លះជាយួនហ្នឹងណាមានសិទ្ធរោស៊ីគ្រប់បែបយ៉ាងអុកញ៉ាមួយដែលស្អីអុកញ៉ាដែលដែលដែលម្ដាយឪពុកនិយាយខ្មែរមិនច្បាស់ហ្នឹងថោងស្រាត់ដែរថោងស្រាត់ខ្លាយទៅជាអុកញ៉ាយួននៅក្នុងទឹកដីខ្មែរហើយមិនខ្វះទេបងប្អូន យួនមានស័កធំធំច្រើននៅកម្ពុជាអត់ខ្វះទេរាល់ថ្ងៃនេះចឹងបានជាហ៊ុនសែនមួយរយៈនេះអត់និយាយពីរឿងបញ្ហាព្រំដែនអត់និយាយពីរឿងអន្តោប្រវេសន៍មកចូលកម្ពុជាកាលយើងនៅក្នុងគណៈបកសង្គ្រោះជាតិនៅពេលនោះយើងមាន ការសួរនាំដេញដោលពាក់ព័ន្ធនឹងអាជ្ញាធរនៅតាមខេត្តនៅតាមស្រុកផ្សេងផ្សេងមានការភ័យខ្លាចរារអាខ្លះប៉ុន្តែដល់ ពេលរំលាយគណៈបកសង្គ្រោះជាតិមកដល់ថ្ងៃនេះសំបីតាពលរដ្ឋនៅបង្គោលដីរបស់ខ្លួនដែលយួនបោះយកដី ខ្មែរណាដីពលរដ្ឋហ្នឹងណាគាត់អត់ហ៊ានទៅក្បែរផងអញ្ញាអើយើងជាអ្នកគម្រាមកំហែងថាកុំទៅក្បែរបង្គោលគេប្រយ័ត្នដួលបង្គោលគេគេចាប់ដាក់គុកដាក់ច្បាក់ហើយពលរដ្ឋហើយដីរបស់ពលរដ្ឋដីរបស់ខ្មែរសោះដែលអាញាធរខ្មែរទៅការពារឲ្យយួនតាមពិតយួនវាមិនមកទេប៉ុន្តែ ហ៊ុនសែននឹងបញ្ជាឲ្យទៅការពារបង្គោលដែលយួនលួចបោះយកដីខ្មែរហើយបង្គោលនោះសោតបង្គោលអត់ដែរជាប់ជើងទេបង្គោលគេដើរមានជើងដើរប៉ុន្តែដើរចូលទៅដីខ្មែរទេអត់មានដើរទៅចូលដីយួនទេណាបង្គោលសពថ្ងៃរបស់លោកហ៊ុនសែនណាបាទហើយបើ GPS របស់គេគេចាប់ណាស្រែករត់ទៅចូលមកដីខ្មែរទេ GPS របស់ថាតាមបណ្ដោយព្រំដែនដូចសុកទូចគាត់យកទៅទៅពិនិត្យព្រំដែនណា បាទរត់មករត់អាសុកដី ខ្មែរទេអា GPS ហ្នឹងស្រែករត់ក៏ដីខ្មែរទេវាអត់ហ៊ានរត់ទៅយួនណា វាខ្លាចបែកវាបែកបែកចោលគេប្របែកចោលអញ្ចឹងចុចទៅណា ចូលដីខ្មែរឯងរាប់សិបគីឡូបាទ GPS របស់យួនហ្នឹងវា បង្កើតឲ្យឲ្យហ៊ុនសែនប្រើឲ្យក្រមមន្ត្រីរបស់លោកហ៊ុនសែនប្រើហ្នឹងជាការខាតបង់ប្រយោជន៍ប្រទេសកម្ពុជា ខាតបង់ដីធ្លីប្រជាពលរដ្ឋខ្មែរ ដែលប្រជាពលរដ្ឋខ្មែរគាត់រស់តាំងពីដូនតាទីបញ្ចប់ ជាដីយួនរស់នៅដីយួនវាលើកហេតុផលពាក់ព័ន្ធនឹងអឺប្រធានរដ្ឋសភាហេងសំរិនរស់នៅដីយួនវាហួសចិត្តណាបងប្អូនហើយអញ្ចឹងទៀតបងប្អូនអត់ហ៊ានមាត់កទេអញ្ចឹងយួនយកទឹកដីខ្មែរបានយួនមករស់នៅទឹកដីខ្មែរបាន ដោយសារមន្ត្រីរបស់លោកហ៊ុនសែនណាពិសេសអ្នកធំអ្នកធំណានៅតាមព្រំដែន ដីប្រជាពលរដ្ឋក្រុមអស់នឹងអស់រឹបយកដីប្រជាពលរដ្ឋដល់យកដីប្រជាពលរដ្ឋយួនមកយកអត់ហ៊ានមាត់ទេអាមត្រីនឹងហ៊ានមាត់ទេអត់ហ៊ានទេតែបើពលរដ្ឋពលរដ្ឋស្រែកតែពលរដ្ឋតិចតួចពលពួកនឹងយកអស់ហើយវាទៅគម្រាមកំហែងយកហើយដល់ហើយយួនយកដីនឹងតាមចិត្តគេបោះបង្គោលតាមចិត្តបោះហ៊ានស្រែកណាបើហ៊ានស្រែកខ្លាចគេដកអំណាចដកតំណែងចុះក្រោមអង្គគេណាហ៊ុនសែនក្រុមហ៊ុនសែនអញ្ចឹង អញ្ចឹងបានជាក្រុមហ៊ុនសែនភ័យណាស់ខ្លាចគណៈបកសង្គ្រោះជាតិឈ្នះទៅគណៈបកសង្គ្រោះជាតិនឹងសាររើទាំងអស់ដីដែលយួនយកប្រមាណត្រូវឲ្យមានដំណោះស្រាយប្តឹងអង្គការសហជីវជាតិហើយឥឡូវនេះក្រុមហ៊ុនសែនភ័យភ្លើងទៀនទៀតព្រោះភ្លើងទៀនជាស្ពានសង្គ្រោះជាតិចុះសង្គ្រោះជាតិនឹងភ្លើងទៀនតែមនុស្សតែមួយអញ្ចឹងមានន័យថាកំពុងតែភ័យទៀតព្រោះរឿងហ្នឹងវាជន់ដានហើយហ៊ុនសែនប្រព្រឹត្តអាក្រក់ច្រើន ជាហានិភ័យដល់ហ៊ុនសែននិងត្រកូលហ៊ុនពិសេសមន្ត្រី ច្បាយខេត្តច្បាយស្រុករបស់ក្រមហ៊ុនសែនកំពុងតែភ័យជ្រួលច្បល់ដែរខ្លះស្លាប់ទៅហើយហ្នឹងលែងមានផិតភ័យណាស្លាប់ទៅហើយប៉ុន្តែអ្នកនៅហ្នឹងកំពុងតែភ័យព្រោះគាត់យកដី តាមព្រំដែនហើយយួនយកគាត់អត់ងាត់អត់និយាយហើយតិចទៀតនេះបើសិនជាពេលខាងមុខភ្លើងទៀនឈ្នះដឹកនាំប្រទេសនឹងមានការ ផ្លាស់ប្ដូរបញ្ហាពាក់ព័ន្ធនឹងរឿងដីធ្លី ពាក់ព័ន្ធនឹងរឿងផ្សេងផ្សេងហើយប្រជាពលរដ្ឋខ្មែរសូមផ្ដាំថាកុំចាញ់បោកហ៊ុនសែនទៀតពាក់ព័ន្ធនឹងរឿងដីធ្លីពេលខ្លះខ្លះដីអត់មានទេហើយខ្លាចគេកើតសង្គ្រាមគេចោទហ៊ុនសែនថាបើចាញ់ឆ្នោតមានសង្គ្រាមណាហ៊ុនសែននិយាយរាល់លើកដែលគេទៅគេតែងតែគម្រាមចឹងអញ្ចឹងសូមផ្ដាំប្រជាពលរដ្ឋខ្មែរថាខ្លួនឯងគ្មានដីម្ដុំហ្មងតែខ្លាចសង្គ្រាមអីហា បើលុយគ្មាន100ដុល្លារក្នុងកប៉ាវទៅខ្លាចសង្គ្រាមអីផ្ទះគ្មាននៅដីគ្មានជ្រកលុយគ្មានមួយរៀលជាពាក់ធនាគារទេ ខ្លាចសង្គ្រាមសូមកុំខ្លាចបងប្អូនបានតែមានសង្គ្រាម ទៅបងប្អូន បានដីបានផ្ទះរួចខ្លួនធនាគារឡើងទាទៀតអញ្ចឹងឱកាសបងប្អូនដល់ហើយឱកាសមាសឱកាសពេជ្រនៅថ្ងៃទី5ហ្នឹងហើយអញ្ចឹងបើបងប្អូន មិនគិតអនាគតខ្លួនឯងទេ បងប្អូននឹងអស់មិនអស់ត្រឹមតែខ្លួនឯងណាអស់ត្រឹមជាតិសាសទៀតបាត់ជាតិសាសទៀតព្រោះមួយចំនួនទៅមួយ ចំនួនហ៊ុនសែនគេកើបលុយហ៊ុនសែនគេមានឱកាសសពបែបយ៉ាងតែខ្មែរអត់មានទេត្រូវបានគេរឹបកយកគ្រប់ជំហានរបស់បាទបាទអរគុណលោកម៉ៅវិបុលហើយអរគុណលោកជុនវិនអរគុណលោករឿនរតផងដែរពេលវេលារបស់យើងក៏ខើចមែនទែនក៏ប៉ុន្តែមុននឹងអឺ ជាឱកាសចុងក្រោយ មុននឹងបញ្ចប់ខ្ញុំសូមលើកសំណួរប្រិមិត្តរបស់យើងមួយរូបគឺអឺដងលីគាត់ថាបើកោះត្រល់ជារបស់យួនហេតុអ្វីនៅឆ្នាំ2005ហ៊ុនសែនចាំសញ្ញេបំពេញបន្ថែមធ្វើអ្វីបាទឥឡូវសូមអញ្ជើញលោករិនរតហើយនិងលោកឈុនវៀនហើយនិងលោកម៉ៅបលម៉ាត់ម៉ាត់ម្នាក់បាទយើងត្រូវដឹងថាកោះត្រល់ ទៅតែបាត់បង់ឆ្នាំ2005ដែលលោកហ៊ុនសែន សញ្ញាបពេញបន្ថែមនេះហើយតាំងពីឆ្នាំដែលសម្ដេចបកូណាគាត់បានយកផែនទីទៅតម្កល់នៅអង្គការសហជីវជាតិនៅជាពិសេសគឺនៅប្រទេសបារាំងគឺផែនទីរបស់យើង គឺមានកោះត្រល់កោះកញ្ចក់សេះនិងកោះដតីតូចតូចទៀតមួយចំនួននៅចិត្តចិត្តកោះត្រល់ហ្នឹង អញ្ចឹងយើងត្រូវដឹងថាសូម្បីតែនៅ ក្នុងចំណន់ពលពតក៏កោះត្រល់ស្ថិតនៅក្នុងជារបស់ខ្មែរដែរហើយក៏មានតែហ៊ានពលពតហ្នឹងគឺនៅគ្រប់គ្រងកោះហ្នឹងហើយយួនចូលអត់បានទេទើបតែហ៊ុនសែនសម័យដែលហ៊ុនសែនធ្វើរដ្ឋបហា ចាប់ខ្លួនលោកប៉ែនសិវ័នផងនិងប្លន់អំណាចពីសម្ដេចក្រមព្រះផងហើយគាត់ ក៏បានបកុលកោះត្រល់ដែលជាកោះ គេមរតកខ្មែរយើងតាំងពីប្រទេសកម្ពុជាកកើតមកនោះបកុលទៅឲ្យយួនដើម្បីលួងចិត្តយួនដែលជាអ្នកលើកបតប់ពីលើកបតប់ហ៊ុនសែនធ្វើជានាយករដ្ឋមន្ត្រីអាយ៉ងរបស់ គេសពថ្ងៃបាទសូមអរគុណបាទអរគុណលោករនរតឥឡូវបែរទៅលោកឈុនវៀនម្ដងបើបើបើកោះត្រល់ជារបស់យួនហើយ ហេតុអីចាំឆ្នាំ2005ហ៊ុនសែនសញ្ញេបំពេញបន្ថែមធ្វើអ្វីបាទនេះជាមូលដ្ឋាន មូលដ្ឋាន ដែលគណៈបព្វជិជន ដែលលោកហ៊ុនសែនគឺជាអ្នកសម្រេចចុងក្រោយទៅផ្ដាល់ទៅឲ្យយួនព្រោះកាលឆ្នាំកាលបើតាមប្រវត្តិនៃការតស៊ូរបស់ប៉ុលពតណាប៉ុលពតធ្លាប់ឈោជើងទៅលឹងឈោជើងទៅនឹងកោះត្រល់ដែរឈោជើងទៅនឹងកោះត្រល់ក្នុងការប្រយុទ្ធដែរអញ្ចឹងបានថាកោះជំនន់ប៉ុលពតគឺ កោះត្រល់នៅទីជារបស់ខ្មែរនៅឡើយទេនៅទីជារបស់ខ្មែរនៅឡើយទេហើយក្រោយមកទៅដោយលោកលីនរត់លើកឡើងអញ្ចឹងអាសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ2005នេះឆ្នាំ2005នឹងហើយដែលជាសន្ធិសញ្ញាចុងក្រោយដែលលោកហ៊ុនសែនបានសញ្ញេបកុលកោះត្រល់ទៅឲ្យយួនអញ្ចឹងយើងសួរថាតើបើដូចលោក អ្នកសុខុនបានលើកឡើងថាបើបើកោះត្រល់ជារបស់យួនទៅហើយចាំបាច់លោកហ៊ុនសែនសញ្ញេធ្វើអីអានោះវាច្បាប់ទេព្រោះគេដឹងថាចង់បានកោះត្រល់នឹងគឺលើកហ៊ុនសែនបន្ទប់ធ្វើជានាយករដ្ឋមន្ត្រីដល់បានឆ្នាំ2005នឹងហើយបានលោកហ៊ុនសែនលួចសញ្ញេអឺដោយគេហៅថាលួចសញ្ញេកាត់កោះត្រល់ទៅឲ្យយួនដើម្បីសងគុណយួននោះដែលយួនបានលើកបន្ទប់ខ្លួនឯងធ្វើជានាយករដ្ឋមន្ត្រីនៅក្នុងប្រទេសកម្ពុជា អញ្ចឹងហើយបាន ជាយើងខ្មែរដែលអ្នកស្នេហាជាតិនឹងគាត់តែងតែទៀមទាតែងតែតវ៉ាដើម្បីឲ្យលោកហ៊ុនសែននឹងគេហៅថាយកកោះត្រល់មកវិញព្រោះមិនមែនទុកកោះត្រល់ទៅឲ្យយួនកាន់កាប់រហូតមកដល់ពេលបច្ចុប្បន្នហ្នឹងទេបើសិនជាលោកហ៊ុនសែនស្រឡាញ់ជាតិពិតប្រកបមិនមែនទៅសញ្ញេកោះត្រល់ទៅឲ្យយួនទេហើយកុំស្នឹកស្មានថាយកលេសថាកោះត្រល់បាត់តាំងពីជំនាន់ណាជំនាន់ណាគឺគ្មានទេគឺជំនាន់ហ៊ុនសែននឹងតែម្ដងហើយប្រវត្តិសាស្ត្រ គេបានចារួចទៅហើយគ្រាន់តែបើឧទាហរណ៍ថាអូលោកហ៊ុនសែនស្លាប់ស្អែកប្រវត្តិសាស្ត្រនឹងចេញថាលោកហ៊ុនសែននឹងជាអ្នកកាត់កោះត្រោលទៅឲ្យយួនយ៉ាងពិតប្រាកដអានេះគឺច្បាស់ដល់គ្នាព្រោះខ្មែរយើងកោះត្រល់នឹងឈ្មោះកោះត្រល់នឹងជាកោះរបស់ខ្មែរតាំងពីដូនតាមកយូរដល់មកហើយមិនមែនទៅយួនដែលដែលលោកហ៊ុនសែនសញ្ញាទៅឲ្យយួននឹងហើយទៅគេហៅកាត់កោះត្រល់បដូរឈ្មោះកោះត្រល់នឹងទៅជាកោះពូកុកដែលយើងដឹងគ្រប់គ្នាហើយ ការពិតទៅនឹងទៅនឹងយួនហ៊ានមកអភិវឌ្ឍថ្មីថ្មីនឹងទេទៅហ៊ាន ដាក់អភិវឌ្ឍឲ្យកោះត្រល់រីចម្រើននឹងថ្មីថ្មីនឹងទេដោយសារតែការកាត់ពីសំណាក់លោកហ៊ុនសែនទៅឲ្យយួនយ៉ាងពេញសិទ្ធបាទអរគុណមិនថាពេញសិទ្ធិចំពោះយួនអឺចំពោះហ៊ុនសែនជាមួយយួនទេពេញសិទ្ធិតែប៉ុណ្្នឹងទេប៉ុន្តែចំពោះប្រជាប្រដ្ឋខ្មែរអត់ទទួលស្គាល់លេខាចុះសន្ធិសញ្ញាមកពេញបន្ថែមឆ្នាំ2005ដែលកាត់កោះត្រល់ទៅឲ្យយួននោះទេ ច្បាស់តែខ្ញុំជាកូនខ្មែរក៏ខ្ញុំអត់យល់ព្រមដែរវាអាចកាត់ទឹកដីទៅឲ្យគេទេបាទទឹកដីរបស់ខ្មែរយើងគឺបាត់បង់ទៅយួនច្រើនណាអញ្ចឹងការកាត់របស់របបហ៊ុនសែននេះគឺប្រជាពលរដ្ឋខ្មែរអត់ទទួលស្គាល់ទេបាទបាទអរគុណដល់លោកឈុនវៀនឥឡូវបែរទៅលោកម៉ៅបលវិញឥឡូវប្រសិនបើកោះត្រល់ជា របស់ជួនទៅហើយហេតុអីឆ្នាំ2005ហ៊ុនសែនចាំសញ្ញេមពេញបន្ថែមទៅអីចុះហេតុអីហូជីមិញអីក៏ហ៊ុនសែនមិនទៅសញ្ញេមពេញបន្ថែមទៀតទៅបាទ បាទសូមអរគុណលោកនាងសុខុនហើយបងប្អូនជាប្រដ្ឋខ្មែរយើងតែងតែដឹងហើយហ៊ុនសែនហើយ93យើងមើល93មានអង្គការសហជីវជាតិមកចូលនៅ ក្នុងប្រទេសកម្ពុជា ដែលបានរៀបចំការបោះឆ្នោតនៅពេលនោះរាល់សន្ធិសញ្ញាបំទាំងឡាយណា ពាក់ព័ន្ធនឹងប្រទេសកម្ពុជានឹងយួនណា1182 83រហូតដល់85ត្រូវលុបចោលទាំងអស់ ចឹងរាល់សន្ធិសញ្ញាដែលមុន93ទៅលុបចោលទាំងអស់ដោយសារអង្គការសហប្រជាជាតិគេបានបញ្ជាក់ហើយកាលចំនួននោះគឺជាគឺការឈ្លានពានរបស់យួនមកលើទឹកដីកម្ពុជាអញ្ចឹងគេឲ្យលុបចោលហ៊ុនសែនអត់លុបទេអត់លុបចឹងហើយបានបន្តមកលួចសញ្ញេបំពេញបន្ថែម2005នឹងដែលធ្វើឲ្យបាត់បង់កោះត្រល់ដែលជាកោះរបស់កម្ពុជា ហើយមានកោះផ្សេងផ្សេងជាច្រើនទៀតត្រូវបាត់បង់ទៅលើយួនតាយោហើយកោះត្រល់នេះជាប់ជិតបំផុត នៅ ក្នុងប្រទេសកម្ពុជារវាងប្រទេសយួនហើយនិងប្រទេសកម្ពុជា15គីឡូពីហៅក្រុងកែបទៅកោះត្រល់ប៉ុន្តែយួន45គីឡូអញ្ចឹងរវាងបន្ទាត់នៃព្រំដែនសមុទ្រអង្គការសហប្រជាជាតិបានបញ្ជាក់ហើយប្រទេសណាដែលមានព្រំដែនជាប់នឹង កន្លែងសមុទ្រឬមួយកន្លែងអីហ្នឹងគឺជារបស់ប្រទេសនោះហើយអញ្ចឹង82ដែលអង្គការសហប្រជាជាតិហើយយួនថែមទាំងប្រទេសចិនបាន និយាយដែរថាយួនគ្មាន ទឹកដីឯណា ទៅជាប់ នឹង ទឹកដី ប្រទេសចិនទេសំបីតែកោះត្រល់របស់កម្ពុជាហ្នឹងក៏យួនលួចយកដែរចោលដែរអញ្ចឹងហ៊ុនសែននិងយួនជាចោលតែមួយរួមគ្នាលួចទឹកដីខ្លួនឯងឲ្យទៅទៅទៅយួនហើយ ចិនថែមទាំងថាថែមទៀតពាក់ព័ន្ធនឹងយួនគ្មានហៅថាគ្មាន ទឹកដីឯណាទេគឺលួចយករបស់កម្ពុជាទាំងអស់ពាក់ព័ន្ធនឹងកោះពាក់ព័ន្ធនឹងទឹកដីអីផ្សេងផ្សេងអញ្ចឹងវានៅដាច់ឆ្ងាយពីគ្នារវាងទឹកដីខ្មែរនិងយួនណាប៉ុន្តែហ៊ុនសែនបានតបជាប់រវាងយួននិងខ្មែរឲ្យចិត្តព្រោះមកយកទឹកដី ខ្មែរបន្ថែមទៀត ហើយយើងមើលរាល់សន្ធិសញ្ញាទាំងអស់គឺហ៊ុនសែនមិនបានលុបចោលទេមានតែសញ្ញេបន្ថែមពាក់ព័ន្ធថ្មីថ្មីនេះពាក់ព័ន្ធសញ្ញេរឿងផែនទីថ្មី ដែលផែនទីថ្មីនេះធ្វើឲ្យបាត់ទឹកដីនៃប្រទេសកម្ពុជាហើយបាត់ទឹកដីសមុទ្រទឹកដីកោះផ្សេងផ្សេងបាត់ទាំងអស់អញ្ចឹងហ៊ុនសែនបានហៅថាអានឹងចូលលក្ខណៈប្រជាពលរដ្ឋខ្មែរចោតតែក្បត់ជាតិបើនៅប្រទេសគេគេដេញចោលគេចាប់ដាក់គុកទៀតណា ក្បត់ជាតិប៉ុន្តែនៅកម្ពុជាហ៊ុនសែននៅសម័យនេះចឹងបានតែខំធ្វើបាបប្រជាពលរដ្ឋខ្មែរកុំឲ្យប្រជាពលរដ្ឋខ្មែរងើបកុំឲ្យប្រជាពលរដ្ឋខ្មែរចេះដឹងដោយពួកយើងទាំងអស់គ្នាដែលនិយាយការពិតនិយាយប្រាប់ប្រជាពលរដ្ឋដឹងរឿងច្រើនហ្នឹងបានហ៊ុនសែនធ្វើទុកបុកម្នេញហើយហ៊ុនរាល់ថ្ងៃនេះខំបិទមាត់កុំឲ្យប្រជាពលរដ្ឋនិយាយឲ្យគាត់ស្លាប់សិនណាឲ្យគាត់ស្លាប់ទុកបន្សល់គេស្អុយនឹងទុកឲ្យកូនចៅចំនួនក្រោយ អញ្ចឹងបានផ្ដាំថាបើហ៊ុនសែនចង់ឲ្យគេឈ្មោះពូជពងវងត្រកូលហ៊ុនសែនបានក្អូបវិញតរតែខំធ្វើអំពើល្អពាក់ព័ន្ធនឹងរៀបចំប្រទេសកម្ពុជាបានស្រួលបួលឲ្យមានអនាគតប្រជាប្រដ្ឋខ្មែរឲ្យមានទឹកដីច្បាស់លាស់ឲ្យមានអ្វីអ្វីដែលអង្គការសហជីវជាតិប្រគល់ឲ្យណាឲ្យមានណាបាទតែបើអត់ទេហ៊ុនសែនជាប់ប្រវត្តិសាស្ត្រដោយលោកជុនវៀនថាបើហ៊ុនសែនស្លាប់ស្អែកគេឈ្មោះស្អុយនឹងភាយ មកថាហ៊ុនសែនជាអ្នកកាត់ទឹកដីឲ្យយួនតែភ្លាមណាប៉ុន្តែរាប់ពេលណាស្អុយឈ្មោះពេលហ្នឹងហើយដូចជាគេថាមានអ្វីសំខាន់ជាងគេឈ្មោះទេហើយគេឈ្មោះនេះក៏អូបណាស់ប៉ុន្តែបើសិនជាលហ៊ុនសែនមិនប្រើគេឈ្មោះឲ្យអូបទេនឹងបញ្ហាហើយនៅទីនៅថ្ងៃទី5ខែ6នឹងនឹងមានបញ្ហាព្រោះដោយសារពលរដ្ឋស្អប់ណាស់រាល់ថ្ងៃណាបាទថ្ងៃមក មួយថ្ងៃមួយថ្ងៃបើសិនដឹកនាំនៅប្រទេសគេ ដឹកនាំប្រទេសថាអ្នកធំចុកគេណាគេឲ្យតម្លៃហើយអ្នកធំចុកគេគេខ្លាចពលរដ្ឋដូចតែដូចថ្ងៃនេះដែរខ្ញុំបានចូលរួមជួបជាមួយនឹងរដ្ឋតំណាងរាស្ត្ររបស់សហរដ្ឋអាមេរិកនៅរដ្ឋ Rhode Island តំណាងរាស្ត្រគេគេខ្លាចពលរដ្ឋទេពលរដ្ឋគេសួរនាំអីគេឆ្លើយទាំងអស់ពលរដ្ឋគេចង្អល់មុខក៏គេមិនថាអីណាប៉ុន្តែហ៊ុនសែនកំថាសួរនាំ ទៅក្បែរมันបានផងអញ្ចឹងកម្ពុជាបងប្អូនសូមឲ្យបដូរអេរិយាប័តទៅហើយបងប្អូនចេញពីបងប្អូនអ្នកបដូរមិនមែនហ៊ុនសែនអ្នកបដូរបងប្អូនជាអ្នកបដូរត្រូវបោះឆ្នោតភ្លើងទៀននៅថ្ងៃទី5ខែ6ខាងមុខនេះបាទសូមអរគុណបាទអរគុណលោកម៉ៅបលហើយអរគុណលោកឈុនមានឥឡូវហើយជិះចង់ក្រោយសូមឲ្យលោករិនរតលោកឈុនវៀនលោកម៉ៅបលមានសារអ្វី ផ្ញើជូនបងប្អូនប្រជាពលរដ្ឋជាចុងក្រោយនៅមូលដ្ឋានរបស់យើងបាទសូមគ្រប់ជ័យបាទជាចុងក្រោយខ្ញុំបាទរិនរតសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់កំភ្លេចខែ6ថ្ងៃទី5យើងសម្រាប់ជោគវាសនាអនាគតកូនចៅយើង ដើម្បីបញ្ចប់របបរាជការរបបរំលោភសិទ្ធិមនុស្សនៅប្រទេសកម្ពុជា ដែលដឹកនាំដោយលោកហ៊ុនសែនទាំងអស់គ្នាយើងរួមគ្នា ដើម្បីបោះឆ្នោតឲ្យគណៈបកភ្លើងទៀនគណៈបកភ្លើងទៀនគឺជាស្ពានសង្គ្រោះជាតិយើងឲ្យរួចផុតពីរបបរាជការសូមអរគុណបាទអរគុណលោករនរតឥឡូវបែរទៅលោកឈុនវៀនមីម្ដងតើមានសារអ្វីជាចង់ក្រោយផ្សាយជូនបងប្អូនជាប្រដ្ឋនៅមូលដ្ឋានរបស់យើងមកសូមក្រុមជ័យបាទ បាទអរគុណច្រើនលោកនេសខុនហើយខ្ញុំជាចុងក្រោយខ្ញុំផ្ដាំផ្ញើនឹងលើកទឹកចិត្តទៅដល់បងប្អូនសកម្មជនរបស់គណៈបកភ្លឹងទៀននៅក្នុងប្រទេសកម្ពុជា ដែលកំពុងតែធ្វើកំពុងតែធ្វើសកម្មភាព ក្នុងការតស៊ូអឺយ៉ាងមុតមម ដើម្បីពោះទៅកាន់ការបោះឆ្នោតមួយ ដែលមានការគ្រប់គ្រងពីបងប្អូនប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសកម្ពុជាយ៉ាងកក្រឹកក្រែងហើយយើងខ្ញុំលើកទឹកចិត្តឲ្យពួកគាត់ តស៊ូបន្តទៅទៀតទោះបីត្រូវខ្ជុះត្រូវភ្លៀងយ៉ាងណាក៏ដោយគឺភាពការតស៊ូនេះហើយទើបយើងទទួលបាន ភាពជោគជ័យហើយការតស៊ូខ្ញុំតែងតែលើកឡើងចឹងការតស៊ូគឺមិនដែលអត់ប្រយោជន៍ទេហើយការតស៊ូតែងតែរមែងបានមក នៅលទ្ធផលល្អហើយការតស៊ូនឹងហើយដែលធ្វើឲ្យជីវិតរបស់យើងហើយការតស៊ូនឹងគឺមានតម្លៃនៅចំពោះភាពជោគជ័យដែលយើងទទួលបាន ប៉ុន្តែបើរបស់ដែលគេហៅថាបានមកដោយងាយគឺពិបាកនឹងគេហៅថាងាយនឹងបាត់បង់ទៅវិញប៉ុន្តែរបស់ដែលយើងតស៊ូដោយឆន្ទៈនិងដោយបេះដូងរបស់យើងគឺបានមកគឺវាមានតម្លៃហើយជាមានតម្លៃមហាសាលដែលមិនអាចកាត់ថ្លៃបានអញ្ចឹងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសកម្ពុជាចូលរួមជាមួយនឹងគណៈបកភ្លើងទៀនដើម្បីផ្លាស់ប្ដូរក៏ដូចជាទទួលបាននៅថ្នាក់ដឹកនាំដែលបងប្អូនពេញចិត្តហើយបំរើបងប្អូននៅមូលដ្ឋានដែលបងប្អូន បើគេថាខានបំរើបងប្អូនអស់រយៈពេល4ឆ្នាំអញ្ចឹងបងប្អូនគួរតែគ្រប់គ្រងគណៈបកភ្លឹងទៀនដែលកំពុងធ្វើសកម្មភាពយ៉ាងពុះផុលនៅក្នុងប្រទេសកម្ពុជាផងដែរបាទអរគុណច្រើនបាទអរគុណលោកជុនវៀនហើយលើកបែរទៅលោកម៉ៅវិបលតើមានសារអ្វីជាចុងក្រោយផ្ញើជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងតែតស៊ូនៅឯមូលដ្ឋាននៃប្រទេសកម្ពុជារបស់យើងបាទសូមក្រុមជ័យបាទបាទសូមអរគុណលោកនាងសុខុនហើយចុងក្រោយយើង បានជជែកគ្នាច្រើនហើយផ្ដល់ព័ត៌មានល្អៗជូនដល់បងប្អូនជនជាតិខ្មែរផ្សេងកម្មជននយោបាយគណៈបកភ្លើងទៀនអញ្ចឹងខ្ញុំសូមបញ្ជាក់ប្រាប់បងប្អូនថាភ្លើងទៀនបើភ្លើងទៀនរលត់ជាតិរលាយអញ្ចឹងសូមបងប្អូន ត្រូវតែរក្សាភ្លើងទៀនឲ្យបាន ចូលរួមទាំងអស់គ្នាដើម្បីប្រយោជន៍ជាតិចំណោយកូនចៅយើង និងការពារប្រជាតៃនៅក្នុងប្រទេសកម្ពុជា ហើយការពារ គ្នាយើង ដែលកំពុងតែរងគ្រោះនៅជាប់ពន្ធនាគារក៏ដូចជាបញ្ហាផ្សេងផ្សេងពាក់ព័ន្ធនឹងការការងាររបស់កម្មកររោងចក្រហើយបុគ្គលិកនាការវើលអញ្ចឹងសូមបងប្អូន ចូលរួមជាមួយនឹងគណៈបកភ្លើងទៀនដើម្បីផ្លាស់ប្ដូរនៅកម្ពុជាហើយយើងដឹងហើយបើសិនជាយើងមិនតស៊ូបើយើងមិនជួយគ្នាទេមានន័យថាយើងបោះបង់ចោលឱកាសយើងសម្លាប់ខ្លួនឯងសម្លាប់ពលរដ្ឋខ្លួនឯងសម្លាប់ គ្នាយើងដែលខំតស៊ូសកម្មនៅក្នុងមូលដ្ឋានអញ្ចឹងសូមអំពាវនាវដល់បងប្អូនសេះសកម្មជនតស៊ូទាំងអស់គ្នាបន្តទៀតពួកយើងខ្ញុំនៅជាមួយបងប្អូនជារៀងរហូត ហើយពួកយើងនៅតែខំប្រឹងជួយផ្សព្វផ្សាយផ្ដល់ព័ត៌មានផ្សេងផ្សេង ដល់បងប្អូននៅក្នុងប្រទេសកម្ពុជាយើងទាំងអស់គ្នាសូមកោតសរសើរដល់សកម្មជននិងថ្នាក់ដឹកនាំរបស់គណៈបកភ្លឹងទៀនដែលលះបង់ កម្លាំងកាយចិត្តលះបង់ពេលវេលា ទោះបី លំបាកជុះភ្លៀងយ៉ាងណាក៏ដោយក៏បងប្អូននៅតែខំប្រឹងតស៊ូដើម្បីជួយជាតិជួយប្រជាពលរដ្ឋខ្មែរហើយជួយបងប្អូនយើងបន្តទៀតខ្ញុំមានយោបល់ប៉ុណ្ណឹងតែមុននឹងបញ្ចប់សូមប្រសិទ្ធពរជ័យស្រីមង្គលដល់បងប្អូនជនជាតិខ្មែរដែលនៅក្នុងប្រទេសកម្ពុជា ដែលជួបការលំបាកសូមឲ្យរួចផុតពីការលំបាកហើយនៅពេលដល់ខ្លីខាងមុខហ្នឹងចិត្តចូលឆ្នាំខ្មែរហើយសូមជួបតែ សំណាងល្អហើយ គ្រោះចង្រៃទាំងឡាយសូមឲ្យវិនិច្ឆ័យចាប់ពីថ្ងៃទី5ខែ6នេះតទៅ បាទសូមជួលបានជោគជ័យទាំងអស់គ្នាបាទសូមអរគុណបាទបាទអរគុណថាលោកម៉ៅបលហើយអរគុណលោករុនរតអរគុណលោកឈុនវៀនផងដែរបាទជាចុងក្រោយខ្ញុំ ប្រកាសណាត់ខ្ញុំបាទអឺសូមអំពាវនាវដល់បងប្អូន ជនជាតិខ្មែរទាំងក្នុងប្រទេសនិងក្រៅប្រទេស ជាពិសេសគឺបងប្អូន ខ្មែរដែលកំពុងតែរស់នៅឯមាតុភូមិកំណើតកម្ពុជារបស់យើងដែលកំពុងតែតស៊ូប្រយុទ្ធជាមួយជនបដិការតាមបែបបទលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាសូមឲ្យបងប្អូនជនរួមជាតិទៅចូលរួមបោះឆ្នោតទាំងអស់គ្នានៅថ្ងៃទី5ខែ6ឆ្នាំ2022ទាំងអស់គ្នាជូនគណៈបកភ្លើងទៀនដើម្បីសង្គ្រោះចិត្តយើងទាំងអស់គ្នាព្រោះថាមានតែគណៈបកភ្លើងទៀនមួយទេ ដែលជាក្តីសង្ឃឹម ហើយជាឈាមជន់ប្រជាធិបតេយ្យអ្នកស្នេហាជាតិនិងស្រឡាញ់យុត្តិធម៌នៅកម្ពុជាដូច្នេះសូមបងប្អូនជនជាតិដែលគ្រប់អាយុហើយមានអឺការកាប់ចុះឈ្មោះបោះឆ្នោតនៅតាមមូលដ្ឋាននីមួយៗសូមរុះរាន់ចំណាយពេលវេលាទៅបោះឆ្នោតជូនគណៈបកភ្លើងទៀនទាំងអស់គ្នាដើម្បីជោគវាសនាប្រទេសជាតិយើងផង ដើម្បីសម្រេចជោគវាសនាកូនចៅយើងជំនាន់ក្រោយផង ដូច្នេះសូមបងប្អូនជនជាតិចូលរួមទៅបោះឆ្នោតទាំងអស់គ្នាកុំបីអខានឡើយហើយការបោះឆ្នោតនេះសូមបងប្អូនបោះហើយត្រូវតែចាំមើលចោលប្រយ័ត្នចោលលួចឆន្ទៈរបស់យើង យើងកុំទៅបោះឆ្នោត ហើយយើងមកដេកមកទទួលទានសារាយគឺវាធ្វើឲ្យបាត់បង់ ឆន្ទៈរបស់យើង ពេលយើងដើរមកបាត់ចោលប្រកាសជាលួចហើយដូច្នេះដើម្បីកុំឲ្យបាត់ឆន្ទៈរបស់យើងសូមបងប្អូនជនជាតិរួមគ្នា ការពារឆន្ទៈរបស់យើងនៅថ្ងៃនេះទាំងអស់គ្នាហើយជាចុងក្រោយខ្ញុំប្រកាសណាខ្ញុំបាទសូមខន្តីអភ័យទោសរាល់កំហុសឆ្គងរបស់យើងខ្ញុំទាំងអស់គ្នា ដែលបានធ្វើការបកស្រាយក៏ដូចជាអធិប្បាយទៅមិនសមរម្យមិនពិរពិសាក្បោះក្បាយត្រង់ចំណុចណាមួយនោះសូមបងប្អូនជនរួមជាតិខន្តីអភ័យទោសឲ្យយើងខ្ញុំទាំងអស់គ្នាសូមជូនពរនិងប្រសិទ្ធពរជ័យសិរីមង្គលបរិសុខចូលមានដល់ពុកម៉ែបងប្អូនជនរួមជាតិជួបប្រទេសថាពុទ្ធពរទាំងឡាយ4ប្រការគឺអាយុវណ្ណៈសុខៈពលៈ និងមានសុភមង្គលនៅក្នុងក្រុមគ្រួសារគ្រប់គ្រប់គ្នាយើងខ្ញុំទាំងអស់គ្នាសូមអរគុណសូមជម្រាបលាបាទ